ណាជាបធមខ្ញុំកណាសូមនមស្ការក្រាត់ថ្វាយបង្គំចំពោះប្រជុំបីនៃប្រត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គពងខ្ពស់លើលោកសូមក្រាត់ថ្វាយបង្គំចំពោះប្រគុណម្ចាស់ប្រធេរានុធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លា សូមចម្រើនពរលោកលោកស្រីអ្នកនាងកញ្ញាញញោមពុទ្ធបរិស័ទទាំងអស់ហើយជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃថ្ងៃច័ន្ទ8កើតខែបោះឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565 ត្រូវនឹងថ្ងៃទី10ខែមករាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីពិភាក្សាកិច្ចពិភាក្សារឿងបញ្ហា សង្គមប្រចាំសប្តាហ៍ថ្ងៃច័ន្ទដែលមានការចូលរួមវាគ្មិន ពិសេសរបស់យើងគឺសូមស្វាគមន៍អ្នកស្រីអឹងភីនីដែលជាអ្នក ធ្វើកិច្ចការងារសង្គមនៅក្នុង ប្រទេសអូស្ត្រាលីនៅទីក្រុងស៊ីដនីរបស់យើងអឺយើងសូមស្វាគមន៍ហើយនឹងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកិច្ចពិភាក្សាថ្ងៃនេះយើង បានដាក់នៅក្នុងប្រធានបទរបស់យើងគឺអឺពិភាក្សាអំពី stress ភាពតានតឹងភាពតានតឹងគឺជាបញ្ហាមួយយ៉ាងធំដែលកំពុងតែរាលដាលកំពុងតែកើតមាននៅក្នុងសង្គមយើងនឹងទាំងគ្រប់គ្រប់សតមវណ្ណៈគឺថាគ្រប់ វ័យគ្រប់មនុស្សក្មេងចាស់អីក៏តែងតែកើត នៅ បញ្ហា stress នឹងកើតឡើង stress គឺជាគឺជាការប្រតិកម្មធម្មតា ដែលរាងកាយ នៅពេលដែលមានការផ្លាស់ប្ដូរកើតឡើង ហើយបណ្ដាបណ្ដាលឲ្យមានការឆ្លើយតបខាងរាងកាយ អារម្មណ៍និងបញ្ញាអឺការបណ្ដោះបណ្ដាលគ្រប់គ្រង stress អាចជួយដោះស្រាយផ្លាស់ប្ដូរតាមរបៀបដែលអាចដែលដែលមានសុខភាពល្អនៅក្នុង បញ្ហានេះខ្ញុំកណ្ដាលអាត្មាភាពតែតែជួបនៅបញ្ហាទាំងអស់ហ្នឹងញាតិញោមពិតបរិស័ទដែលអញ្ជើញមកវត្តហើយគាត់មានការតានតឹង គឺក៏ stress ហ្នឹងឯងគាត់មកតែតែមកជួបមកជួបប្រសង់ដើម្បីអឺ ជួបព្រះសង្ឃដើម្បីឲ្យព្រះសង្ឃជួយធ្វើការពិភាក្សាហើយឬក៏ជួយឲ្យព្រះសង្ឃនឹង ធ្វើយ៉ាងណាដោះស្រាយបញ្ហារបស់គាត់ដែលអាចធ្វើទៅបានដូចជាស្រោចទឹក ដូចជាកាត់គ្រោះឬក៏ដូចជាមានបញ្ហាបកស្រាយពធអឺធនពេលណាខ្លះដែលយើងអាចបញ្យល់គាត់បានក៏យើងបញ្យល់ទៅតាមពធអឺពេលខ្លះក៏អឺ គាត់មានការភាពតានតឹងខ្លាំងយើងគួរតែធ្វើវិធីណាដែលបញ្យល់គាត់គាត់អត់ព្រមស្ដាប់យើងរកវិធីផ្សេងទៀតឧទាហរណ៍ថាយើងត្រូវតែមើលថាតើទឹកចិត្តរបស់គាត់នឹងគាត់បំណងអ្វីពេលខ្លះគាត់ចង់ឲ្យយើងនឹងមើលចង់ឲ្យយើងមើលនឹងទុះទាយជោគជតារាសីអីជាដើមហ្នឹងពេលហ្នឹងយើងត្រូវតែរកវិធីបកស្រាយឲ្យគាត់យ៉ាងណាឲ្យគាត់មិនមានអារម្មណ៍ល្អ ឲ្យគាត់នឹងមានការយល់ដឹងឲ្យត្រឹមត្រូវទៅតាមគោលការណ៍នៃព្រះពុទ្ធសាសនាកុំឲ្យគាត់ជឿខុសផ្លូវខុសកន្លងខុសកន្លងនៃព្រះពុទ្ធសាសនាដូច្នេះយើងត្រូវទាញអំពីហេតុផលឲ្យគាត់យល់អំពីថាតើអារម្មណ៍របស់គាត់នឹងគាត់បំណងរបស់គាត់នឹងគឺចង់ធ្វើអ្វី គឺគឺគាត់ចង់ឲ្យយើងទស្សទាយអំពីចោចតារិស័យខ្លាចមានគ្រូនេះគ្រូនោះធ្វើគាត់តើពិតអត់មានបញ្ហាអីទេអារម្មណ៍តានតឹងរបស់គាត់នេះគឺកើតអា stress នឹងឯង ឥឡូវអាត្មាភាពយកលើកយកនៅបញ្ហាហ្នឹងមកដាក់ជូននៅដល់ក្នុងវេទិការបស់យើងជាកិច្ចពិភាក្សាតើអ្នកស្រីមានការលោកស្រីមានការយល់យ៉ាងណាដែរអំពីពាក្យថា stress ហ្នឹងតើមានន័យយ៉ាងណា ដើម្បីជាការបកស្រាយឲ្យប្រិយមិត្តយើងបានដឹងផងថាតើ stress ហ្នឹងគឺជាប្រភពមកពីណាហើយកើតឡើងដោយសារអ្វីសូមអញ្ជើញបាទ គណៈអរគុណដែលដេចគុណបានលើកប្រធានបទនេះយកមកពិភាក្សាពីព្រោះអីយើងឃើញរាល់ថ្ងៃហើយវាមានកើតឡើងនៅគ្រប់រូបដោយសង្ឃិកាមិនអញ្ចឹងគឺថានៅគ្រប់មជ្ឈដ្ឋាន នៅគ្រប់ទិសទី មិនថាជាតិសាសអ្វីឬក៏ភេទស្រីប្រុសក្មេងចាស់ stress នឹងគឺថាវាមានគ្រប់គ្នា ហើយអឺនិយាយថាស្អីទៅ stress នឹង ហើយទេគុណមានព្រឹត្តិការណ៍មិញហ្នឹងគឺប្រកាសជាល្អត្រឹមត្រូវមែនតែនពីរឿងថាវាជាទេប្រតិកម្មធម្មតាដែលកើតឡើងនៅលើរាងកាយមនុស្សព្រោះមនុស្សយើងកើតមកហ្នឹងគឺថាវាមានដូចបេះដូងអញ្ចឹងកាលណាលឺអីមួយអញ្ចឹងបេះដូងហ្នឹងលោតញ័រហើយអាពេលហ្នឹងយើង stress ហ៎ ពួកយើងទទួលនៅដំណឹងស្អីមួយដែលវាប្លែកពីរឿងធម្មតាស្អីដែលហៅថាធម្មតាគឺថាវាចិត្តទៅស្មើរហូតទៅវាអត់មានខឹងវាអត់មានសបាយវាអត់មានតែស្រាប់តែមួយមុំពេជ្រហ្នឹងមានដំណឹងអីមិនល្អមកហ្នឹងយើងភ័យជ្រួលហើយឬក៏ភ្ញាក់ឡើងងាកមិញយល់សពអក្រក់ណាឃើញបងប្អូនស្លាប់ឬក៏ស្អីចឹងហូយនឹកទៅដល់ពួកបែកគ្នាយូរផែគាត់ស្លាប់តែដឹងព្រួយដឹកគុណមាននីតិធំណាស់ហើយមានពុទ្ធិកាមិញហ្នឹងគឺ ខ្ញុំកណាពេញចិត្តខ្លាំងដែលដេគុណមានចិត្តសាស្ត្រខ្ពស់អាចជួយដល់បងប្អូនយើង ខ្លះដែលគាត់មានជំនឿធ្ងន់ធ្ងរទៅលើយល់សពក្តី ទៅលើការទុះទាយទៅលើការអឺធ្វើអំពើគេហៅថា black magic អំពើអំពន់អីចឹងដេគុណស៊ីសំទៅតាមអ្នកជឿឬក៏មិនជឿបើអ្នកជឿទៅអារម្មណ៍ហ្នឹងវាផ្ដោតខ្លាំងទៅលើហ្នឹងម្ល៉េះហើយរឿងមិនពិតក៏ទៅជាពិតដែរ ហើយស្អីក៏ដោយវានៅទៅលើមនោសញ្ចេតនានិងការយល់ឃើញនិងបញ្ញាស្មារតីរបស់យើងនិងនិងផ្លូវចិត្តពួកយើងមើលអត់ឃើញទេអាហ្នឹងរូបរាងវាអត់ចាញ់រូបច្បាស់ហើយវានៅក្នុងក្បាលយើងហ្នឹងកាលណាយើងថាអាហ្នឹងវាសវាសថាឲ្យវាខ្មៅវាខ្មៅវាទៅតាមហ្នឹង ដល់ពេលអ្នកដែលទៅដូចឧទាហរណ៍ថាអ្នកខ្លះដែលគេមិនជឿមិនបាត់គេមិនជឿអូគេមានអារម្មណ៍មិនស្រួលចឹងទៅ គេទៅបើកមើលព្រោះឥឡូវព័ត៌មានមានច្រើនណាយើងទៅទៅ Google ទៅគេដាក់ធ្វើអញ្ចេះណាបើយកសពឃើញអញ្ចេះតើវាចេញស្អីនិយាយអីទៅ គេពិគ្រោះទៅផ្នែកអ្នកចិត្តសាស្ត្រគេទៅសេសភើបើយើងនិយាយពីរឿងថាសម្ភារៈអាផ្នែកឯកសារហ្នឹងគឺថាយើងយកមិនអស់ប៉ុន្តែ នៅពេលបងប្អូនយើងខ្លះដែលគាត់មិនបាន ប្រើអារបស់អស់នោះគាត់ត្រូវការ អ្នកជំនួយហើយអ្នកជំនួយនឹងអ្នកណាគឺដេកគុណដេកគុណទៅទៀតទៅទៀតនៅនឹងហើយវត្តដែលជាកន្លែងមួយជាទីសំអាងមួយធំពីព្រោះយើងណាអង្គុយរត់ទៅពេទ្យភ្លាមនោះពេលខ្លះ យើងជំនឿលើប្រសងចឹងមិនថាកណាអត់សុបាយចិត្តទៅលោកស្រួចទឹកហើយអាហ្នឹងជាតនាមទម្លាប់យើងតាំងពីម៉ែឪមកយើងកើតមកយើងឃើញជីដូនយើងកណាក៏ចឹងដែរពេលខ្លះទៅនឹកថាហេដូចតបប្រមល់ណែអ្នកចូលឆ្នាំចូលអីទៅរលោកមុនលោកមកសោតមុនមិនចឹងតែគាត់អាហ្នឹងវាជាប្រពៃណីតនាមទម្លាប់ឲ្យលោកមកលើកចតារាសីអាហ្នឹងវាជាចំណែកមួយព្រោះយើងដាក់ចំនួនអញ្ចឹងហើយយើងធ្លាប់ឃើញអញ្ចឹងហើយពីតូចមកឃើញអញ្ចឹងដូច្នេះវាទៅជាគេហៅថាទំនៀមទម្លាប់ជា culture ប្រពៃណីពួកយើងជាអ្នកកាន់ពុទ្ធសាសនាហើយកុំថាទៅដល់ខ្មែរកូនក្មួយខ្ញុំកណាមានគ្រួសារសាសគេដតីហ្នឹងដល់ទៅពេលវាជឿវាធ្លាប់ទៅអង្គអីចឹងទៅវាមានអារម្មណ៍រំភើបសប្បាយនឹងពធឬអីស្ដាប់ឮលោកសោតព្រោះអីចឹងដល់ទៅពេលសោតមុនលោកព្រោះទឹក ពេលលោកព្រោះទឹកអញ្ចឹងទៅវាទទួលអាជាតិតិចអាមេឃក្តៅខ្លាំងទៅដូចវាស្រួលវាសប្បាយវាម្ល៉េះហើយដល់ពេលមកនេះទៅកន្លែងខ្លះទៅសោតអត់ឃើញលោកលោកព្រោះទឹកហ៎ វាសួរថាគឺលោកអត់មានព្រោះទឹកអញ្ចឹងអាហ្នឹងមិនមែនសូត្រមុនទេប្រកែកអញ្ចឹងណាហើយវាគេអ្នករៀនសូត្រច្រើនមកកណោផងណាតែចឹងមិនថាអារឿងចឹងចឹងយើងមិនអាចបន្ទោសថាអ្នកនេះគ្រាន់បើអ្នកនោះគ្រាន់បើមិនមែនចឹងទេអានឹងរឿងផ្លូវចិត្តហ្នឹងគឺថាវាអូសទាញយើងខ្លាំងណាស់ហើយចំណាលើកឧទាហរណ៍មកហ្នឹងគឺសំខាន់ថងថាដេញតសៅគោរពចិត្តវាព្រោះមានម្ដាយម្ដាយគេហ្នឹងឈឺធ្ងន់ដល់ពេលម្ដាយឈឺទៅ វាចេះយកមកនិយាយជាមួយប្អូនស្រីខ្ញុំកណាដែលជាម្ដាយក្មេកហ្នឹងថាអឺជួយចាត់ចែងតាក់ទងធ្វើម៉េចឲ្យម្ដាយវាបានចិត្តស្ងប់កុំឲ្យគាត់ដូចថាមានការតក់ស្លុតពេលគាត់ចិត្តស្លាប់អីចឹងណាទៅយកធွာទៅឲ្យស្ដាប់សោតណាគាត់ទៅលឺលោកសោតគាត់ស្ងប់អារម្មណ៍គាត់អញ្ចឹងមិនថាអ្នកខ្លះដែលគេមាននិស្ស័យគេមានអញ្ចឹងកណាក្នុងក្នុងគ្រួសារមានមាន ជួបឃើញអញ្ចឹងទៅទៀតម្ល៉េះហើយយើងថាស៊ីសំតាមចិត្តយើងហើយវាតែពេលចូលឆ្នាំអញ្ចឹងវាធ្លាប់វាមកហើយវា ឈប់សក់ចិត្តយកកន្លះថ្ងៃឬក៏មួយថ្ងៃឈប់អញ្ចឹងទៅថ្វាយអង្គមលោកឲ្យលោកសោតទឹកព្រោះទឹកវាថាថ្ងៃនឹងឆ្នាំនឹងត្រូវតែល្អរាសីវាត្រូវល្អព្រោះលោកឲ្យពរ bless ហើយ Buddha bless វាវិញនិយាយអញ្ចឹងអានឹងក្មួយភាសាខ្ញុំកណានិយាយទៅអញ្ចឹងបានថាអាអ្នកខ្លះក្មេងៗបងប្អូនជីដូនមួយទៅវាសោចអីចឹងណាពីព្រោះគេអត់ជឿហើយអត់ជឿ អានេះអត់ជឿចឹងមកថាវាវាអត់មានខុសអីទេហើយយើងក៏អត់មានតដាក់ទំនាយថាឯងជឿប្រយ័ត្នបាបអីចឹងអត់ទេយើងយើងបើកឱកាសឲ្យគេរៀនខ្លួនដូច្នេះកាលណាស្អីមួយយើងមានអាងណាកាលណាយើងមានជំនឿយើងមានសំអាងណាដេគុណដូចយើង ថាមានម្ដាយមានឪពុកអញ្ចឹងមានការអីនៅម្នាក់ឯងអូទៅរកមនុស្សមកកណ្ដោអឺកុំឲ្យនៅម្នាក់ឯងព្រោះយើងរកទីអាង ព្រោះអ្នកអ្នកខ្លាចខ្មោចអត់ហ៊ាននៅម្នាក់ឯងទេព្រោះឲ្យមាន មនុស្សនៅក្បែរព្រោះតែអញ្ចឹងខ្មោចអត់លង តែបើរឿងខ្មោចហ្នឹងវាមានមែនចាំមានគ្នា10នាក់ក៏ខ្មោចនៅតែមកលងដែរអាហ្នឹងយើងគិតអញ្ចឹងថាថាអញ្ចឹងមិនថាអារឿង stress ហ្នឹងវាស៊ីសងទៅលើបុគ្គលម្នាក់ម្នាក់ដែលអាចចេះទប់ទល់នឹងអ្វីដែលកើតប្រតិកម្មដែលកើតឡើងអឺស្មាចង់សួរថាអា stress ហ្នឹងយើងនិយាយមិញនិយាយពីផ្លូវចិត្តណា យើងនិយាយអំពីអារម្មណ៍ចិត្តរបស់គាត់នឹងគាត់មានការព្រួយបារម្ភធ្វើឲ្យកើត stress ឡើងគាត់ភារតាមតឹងក្នុងអារម្មណ៍ហើយចុះបើរាងកាយយើងវាជាកត្តាធ្វើឲ្យមាន ភាពកើត stress ដែរអាពីរនោះទៅស្មើគ្នាទេគុណពីព្រោះអីថាវាចូលនៅក្នុងរាងកាយហើយគាត់ព្រួយហើយអាខ្លាចគេថាឥឡូវយើងសក់បាត់អទេ ខ្លាចតែមានការអីអ្នកណាមកធ្វើអំពើអីចឹងទៅម្លោះហើយហេមិនដាច់ចិត្តទេដាច់ចិត្តមហោដេចគុណហ្នឹង មានសក្តីក្លាហានខ្លាំងណាស់ដែលហ៊ានមកដឹកគុណដើម្បីឲ្យដឹកគុណទោះទាយមើលមិនចឹងដូច្នេះបានន័យថាវាធ្វើអារម្មណ៍គាត់នឹងនៅពេលដែលគាត់ជឿថាត្រូវទទួលអំពើគេហើយហើយធម្មតាឬគេនិយាយណាអំពើនឹងវាធ្វើឲ្យមនុស្សនឹងវាគេមានមជុលចាក់បេះដូងចាក់ថ្លើមប្រមាត់អីហូចអីចឹងឧទាហរណ៍ចឹងទៅគាត់ចូលឡើងអាស្បែកក្បីស្បែកគោអីណាហើយដល់ពេលទំនទម្លាប់តែគេនិយាយចឹងមកចិត្តនឹកឃើញហោហែទៅនេះអាក្បាលយើងនឹងវាប្រាប់ហើយវាប្រាប់រាងកាយ ចាប់ផ្ដើមនៅពេលដែលចាប់ផ្ដើមនឹកឃើញចឹងមកហើយស្បែកគីឡូកបីប្រហែលគីឡូក្នុងពោះអញនឹងទៅយ៉ាងណាយ៉ាងណីទៅពេលនោះចាប់ផ្ដើមណាបេះដូងនឹងលោតសង្វាក់ខុសណាហើយអត់ទីបំផុតទៅអមថាបើគាត់មានជំងឺឈាមលើសឈាមស្រាប់ផងអាអាសម្ពាធឈាមហ្នឹងណាដល់យើងបារម្ភពេលហ្នឹងឈាមយើងរត់អត់ស្មើទេគុណមនុស្សខ្ញុំកណាមិនមែនពេទ្យទេប៉ុន្តែកណាធ្លាប់ស៊ូពេទ្យហើយមើលសភើខ្លះដើម្បីយល់ថាម៉េចបានអាភាពតានតឹងនឹងវាកាន់តែធ្ងន់ទៅអញ្ចឹង ព្រោះមនុស្សភាគច្រើននៅពេលដែលមានអារម្មណ៍រឿងរ៉ាវអីកើតឡើងមកយើងភ័យយើងដកដង្ហើមអត់អត់ស្មើទេទីមួយដែលចាប់ផ្ដើមដែលយើងជ្រួលច្បល់ហើយយើងចាប់ផ្ដើមស្លន់ហ្នឹងណាគឺដោយសារការដកដង្ហើមហ្នឹងយើងដកដកលឿនពេកណាម្ល៉េះហើយដកអត់ឈប់ដកអត់គ្រប់ទៅយើងយកខ្យល់អុកស៊ីហ្សែនរបស់យើងបញ្ចូលទៅខួរក្បាលហ្នឹងវាអត់គ្រប់ដល់ពេលដែលអត់ អាខួរខ្យល់ទៅដល់ខួរក្បាលយើងនឹងវាអត់ទទួលបានគ្រប់តាមធម្មតាហ្នឹងពេលហ្នឹងយើងឆាប់ផ្ដើមស្លន់ណាដៃជើងយើងត្រជាក់អាហ្នឹងហើយជាប្រតិកម្មទៅដល់រាងកាយអាប្រតិកម្មរាងកាយហ្នឹងឯងព្រោះយើងភ័យគាត់ទៅលឺថាម្ដាយខ្ញុំធ្លាក់ថាអ្នកណាម្នាក់ដែលយើងចិត្តដិតហ្នឹងណាធ្លាក់ពីលើចដាអីចឹងទៅហីយ៉ាងមិនហើយស្អីស្អីយើងផ្លិតឡើងយើងគិតពីរឿងអាក្រក់មុនហើយយើងមិនដែលគិតរឿងល្អទេព្រោះព្រោះមនុស្សមានគ្រោះថ្នាក់មិនចឹងណាប៉ុន្តែបើសិនជាអ្នកឲ្យតំណែងហ្នឹងចេះ និយាយដែរថាហេមិនតាន់អីទេឥឡូវនឹងមានពេទ្យគេទៅហើយអីអញ្ចឹងយើងនិយាយជួយសម្រាលទោះថារឿងនឹងយ៉ាងម៉េចក៏ដោយធ្ងន់យ៉ាងម៉េចក៏ដោយបើយើងអ្នកនាំតំណែងនឹងចេះសម្រាលថាអូឥឡូវមានគេទៅដល់ហើយស្អីស្អីអញ្ចឹងទៅអ្នកនឹងអត់ភ័យនឹកឃើញរឿងអាក្រក់ច្រើនពេកទេហើយយើងធ្វើថាហាឥឡូវអង្គុយឲ្យស្រួលតហៅនាំឲ្យគាត់ពោះអាកោដកដង្ហើមនឹងនៅពេលដង្ហើមដកអត់គ្រប់នឹងវាធ្វើឲ្យយើងទៅជាបេះដូងយើងនឹងលោតពោះ កណាលោតលោតហួសអាដែងសង្វាក់ហ្នឹងទៅធ្វើឲ្យតិចដៃតិចជើងអ្នកខ្លះដេញទុនខ្សោយទៅជាខ្យល់ហើយដួលហើយហ្នឹងធ្ងន់តទៅទៀតអាហ្នឹងឲ្យវាចូលដល់ប្រតិកម្មរាងកាយព្រោះកម្លាំងទឹកចិត្តយើងទទួលឈួលហ្នឹងវាខ្លាំងពេកណាដៃគុណដូច្នេះវាទៅស្មើគ្នាអញ្ចឹងប៉ុន្តែទី1គឺអាដែងផ្នែកអារម្មណ៍ហ្នឹងអាដែងវាទទួលដូច្នេះអារម្មណ៍ហ្នឹងឲ្យដែលវាផ្សព្វផ្សាយចាយទៅដល់រាងកាយរាងកាយហ្នឹងវាបន្តគ្នាអញ្ចឹងទៅ អឺ stress ហ្នឹងតើមានអ្វីកើតឡើង ចំពោះរាងកាយពេល stress ពេលកើតឡើងមិននិយាយមិននិយាយបានខ្លះហើយមិនគាត់ថាកណាយើងនិយាយបាន ខ្លះហើយដូច្នេះបានន័យថា អានឹងយើងតើយើងចេះរៀនទប់ទល់នឹង stress ហ្នឹងយ៉ាងម៉េចឥឡូវយើងត្រូវលើកឧទាហរណ៍ចំពោះបញ្ហាដែលកើតឡើងរាល់ថ្ងៃដែលយើងអាចជួបព្រោះថា stress ហ្នឹងមិនមែនសុទ្ធតែអាក្រក់ទេ អា stress ហ្នឹងកាលណាយើងកើតអញ្ចឹងធ្វើឲ្យយើង ចេះគិតរៀបចំឥឡូវក៏ទះថាយើងជាម្ដាយចេះបើកឡានទៅទទួលកូនម៉ោង2កន្លះត្រូវចេញទៅហើយព្រោះយើងដឹងថាកុំឲ្យជាប់ផ្លូវព្រោះកូនតែម៉ោង7ចេញហើយដៃកូនណាហើយអាយុ5 6ឆ្នាំអញ្ចឹងចេញមកតែអត់ឃើញម៉ែនៅចាំនឹងភ័យហើយហើយយើងត្រូវទៅរកកន្លែងចតឡានត្រូវស្អីស្អីអញ្ចឹងទៅហើយ យើងក៏ដឹងទៀតថាតើទៅហួសម៉ោងបន្តិចអត់មានកន្លែងចតទេពិបាកធ្វើដើរឆ្ងាយអីចឹងទៅណាយើងមានអាកូនតូចមួយទៀតរុញអាតេះអីអាហ្នឹងទៅតាមគំនិតគិតប្រុងប្រៀបរៀងខ្លួនដូច្នេះនេះអា stress ហ្នឹងហើយដែលជួយឲ្យយើងប្រុងប្រៀបខ្លួនណាព្រោះថ្ងៃខ្លះតើយើងអត់ប្រឹងអត់ប្រុង គឺថាយើងຕົករហូតដល់ម៉ោងហេដល់ម៉ោងហើយរត់ទៅអាណារត់យកតែកូនទៅជខឹងមកម៉ៅអាគ្នាអត់ដឹងអីសោះចាប់ទាញគ្នាមកវាយក្ដុកក្ដុកអញ្ចឹងទៅ ណាហើយព្រោះអីព្រោះយើង stress ហ្នឹងកូនណាព្រោះភ័យខ្លាចអត់ទទួលអាបងវាអត់តាន់ទៅចាប់អាប្អូនមកអាប្អូននោះគ្នាអត់ដឹងអីផងមិនទាំងតាន់ចេះនិយាយផងញាត់គ្នាដាក់ចូលក្នុងឡានហើយចាប់បើជំរុញដាក់ខ្សែក្រវ៉ាត់ហើយវាយវាផងអានោះវាយំអីចឹងអានឹងហើយដែលយើង stress ព្រោះយើងអត់ អត់ប្រុងណាដល់យើងឃើញខ្លួនយើងមួយរយៈថាធ្វើអញ្ចឹងមិនកើតទេដូច្នេះយើងត្រូវប្រុងប្រុងខ្លួន តាម៉ោងកំទុកដល់ម៉ោង2កន្លះមើលតាម៉ោង2អីហ្នឹងរៀបចំមកហើយទៅបញ្ចេញឡានចេញអីមកដាក់កូនលួងវាឲ្យញ៉ាំអីឆ្អែតបើអីហើយអញ្ចឹងចាំដាក់ចូលក្នុងដេញកៅអីគេអង្គុយពោះច្បាប់គេតានតឹងយើងត្រូវដឹងហើយមិនអញ្ចឹងតែអត់ដាក់កូនអីស្រួលបួលគេផា ហើយម្ល៉េះយើងមានចង់ឲ្យអស់លុយណាណាយើងត្រូវបានន័យថាបានន័យថាអា stress ហ្នឹងវាជារំញោចមួយដែរជាជាជារំញោចធំណាស់ដេគុណធំណាស់សម្រាប់មនុស្សម្នាក់ម្នាក់ដើម្បីឲ្យចេះយកមកប្រុងប្រៀបខ្លួនអញ្ចឹងណាហើយបើអាហ្នឹងឯងដែលជាវិធីគឺខ្លួនយើង ដឹងជាងគេអ្នកណាទាំងអស់ ដែលយើងធ្វើម៉េចដើម្បីទុកបើថាយើងអ្នកអាសាឆាប់ញោចអញ្ចឹងយើងមានទឹកម្ដបនៅជាប់ខ្លួនអញ្ចឹងទៅយើងដកដង្ហើមឲ្យវែងវែងអញ្ចឹងទៅហើយយើងដាក់ទឹកមកក្អឹកពីរអញ្ចឹងហើយអង្គុយដកថ្មចង់សួរអំពីផលប្រយោជន៍នៃការដកដង្ហើមឲ្យវែងវែងហ្នឹងតើវាបានផលអ្វីខ្លះបាទអានឹងបើយើងនិយាយទៅតាមផ្នែកសមាធិនិងផ្លូវធម៌បើថាផ្លូវលោកផ្នែកវិទ្យាសាស្ត្រគឺថាការដកដង្ហើមនឹងវាជួយឲ្យឈាមយើងរត់ស្មើ ឈាមយើងរត់ដែលត្រូវការអីដកដង្ហើមគឺយើងស្រូបយកអុកស៊ីហ្សែនខ្យល់ល្អចូលទៅក្នុងខ្លួនយើងចូលចូលទៅក្នុងសួត សួតហ្នឹងវាមាននេតិបញ្ចេញអាអាអាអុកស៊ីហ្សែនហ្នឹងបញ្ចូលទៅឲ្យក្នុងឈាមអាឈាមហ្នឹងវាចេញទៅបេះដូងហ្នឹងវាច្បាច់ទៅវាចែកទៅដល់ខួរក្បាល បានវាទាញពីស្អីខួរក្បាលហ្នឹងថាយើងនិយាយទៅ ត្រួសត្រួសតែកំបាច់ថាហោហើយប៉ុន្តែគ្រាន់ថាដល់ពេលយើងដកដង្ហើមតែវាអត់តន់យើងខ្វះអុកស៊ីហ្សែនហ្នឹងឯងដើម្បីទៅជួយឲ្យឈាមយើងហ្នឹងទទួលនៅឯងវាមានឈាមខ្មៅឈាមក្រហមនោះឲ្យអុកស៊ីហ្សែនហ្នឹងទៅទៅចូលទៅដើម្បីជួយឲ្យឈាមខ្មៅហ្នឹងដូរពីក្រខ្មៅមកក្រហមវិញដើម្បីជួយកម្លាំងអឺចំរាងកាយយើងហ្នឹងដល់ពេលយើងដកអត់ទទួលអុកស៊ីហ្សែនអញ្ចឹងបានអ្នកជំងឺខ្លះដែលគ្នាពិបាកដកដង្ហើមគេដាក់អុកស៊ីហ្សែននោះដែរគុណ បាទបាទហ្នឹងហើយដើម្បីជួយជួយឲ្យយើងទទួលសរីរាង្គនេះបានដើរល្អសរីរាង្គកដាហើយហើយបើយើងដកដង្ហើមអត់គ្រប់ចាប់ផ្ដើមពីដំបងភ័យចឹងគេថាកំភ័យពេកអីហ្នឹងអង្គុយឲ្យស្រួលផឹងដកដង្ហើមដូច្នេះសមាធិនឹងឲ្យចូលដល់ដែលយើងរៀនដកដង្ហើមដកហ្នឹងមិនមែនចេះតែដកធម្មតាទេគឺថាគេដកឲ្យវែងចូលតាមច្រមុះហើយបានគេបញ្ចេញបធូរបន្តិចម្ដងបន្តិចម្ដងចេញតាមមាត់អាហ្នឹងគេហាត់ណា អារឿងរកដង្ហើមនេះគេមានវិធីគេហើយបើយើងចេះយើងធ្វើអញ្ចឹងទៅតប្រហែលជា10 10នាទីអី5នាទី10នាទីរាងកាយយើងចាប់ផ្ដើមធូរស្រាលវិញហើយលែងតែបើពេលហ្នឹងយើងអត់ដឹងហើយយើងចិត្តតែបដ ாய் ធ្លាក់ទៅពេលនោះវាទៅជាអរិញខ្មែរយើងគេថាស្រើតអីណាណាអានេះទៅជារបៀបឡើងលិតដង្ហើមដួលថប់ដង្ហើមស្អីទៅកាន់តែជ្រួលទៅអាអ្នកនៅជុំវិញអត់យល់នឹងទៅស្រេច ឆោឡោទៀតអ្នកនោះកាន់តែភ័យអញងាប់ហើយមើលទៅម្ល៉េះហើយអារឿងនោះវាកាន់តែធន់ទៅទៀតទៅ តែបើអ្នកនៅក្បែរនឹងយល់សាច់ការហើយអាចជួយតន់អេកុំនេះអញ្ចឹងមើលមើលងាកកុំឲ្យនៅជ្រុំអញ្ចឹងឲ្យលហើយខ្យល់បក់លហើយបើកទ្វារបើកប្រអួយអីចឹងទៅណាហើយប្រគួយអ្នកហ្នឹងកុំឲ្យដេកណាឲ្យគាត់ងើបអង្គុយឲ្យស្រួលមិនមែនថាឲ្យនេះឯងប្រគួយគាត់ហើយនិយាយថាកលយកខ្នើយដាក់ទំហេតទៅអ្នកខ្លះជួយចាប់តសៃចាប់ខ្យល់អីប៉ុន្តែកុំឲ្យឆោឡោ សំខាន់បំផុតគឺកុំឲ្យអារឿងនំជ្រួលច្បល់ស្រែកណាយើងត្រូវរៀនស្ងប់តែបើយើងអត់ស្ងប់អ្នកមាន បញ្ហាហ្នឹងគ្នាជ្រួលតាមយើងទៀតណាពីព្រោះគ្នាអំពឹងទៅតាមអ្នកនៅជុំវិញខ្លួនហ្នឹងណាហើយជំនួយទី1តម្រាំតាពេទ្យមកដល់អីហ្នឹងអាហ្នឹងយើងតាភ័យយើងមករកជំនួយណាតែចន្លោះក្នុងប្រមាណ10 15នាទីហ្នឹងពេទ្យអត់ទាន់មកដល់ទេដូច្នេះយើងអាចជួយបាន ដោយយើងរកពិធីណាដែលយើងជួយកុំឲ្យជ្រួលឲ្យស្រេចសួរ យើងព្យាយាមសួរនឹងឆ្លើយគ្នាឆ្លើយមិនបានហើយម្នាក់ទៀតសួរពីម្នាក់ទៀតព្រោះចង់ដឹងរឿងថាអាពេលហ្នឹងមិនមែនជាពេលជាជីកវេជ្ជញាអីណាជាពេលជួយអ្នករងគ្រោះម្ល៉េះតែយើងមិនបានធ្វើអីគឺគំនុំជ្រួលណាឲ្យយើងរៀនស្ងប់ណាការស្ងប់នឹងកណាហើយចឹងអន្តរយើងប្រើវិធីដូចយើង ថាពេចដូចគុណធ្លាប់ប្រហាត់អប់រំពីរឿងវិបស្សនាហ្នឹងគឺការស្ងប់ស្ងាត់ការសង្កត់ផ្លូវចិត្តភាពនឹងណអាហ្នឹងយើងយកមកអនុវត្តអាហ្នឹងឲ្យបានត្រឹមត្រូវណាគុណ បាទអឺបើនិយាយពីផ្លោនិយាយពី កិច្ចធ្វើសមាធិវិញ សំខាន់ណាខ្យល់ខ្យល់ដង្ហើមយើងដកដង្ហើមចូលនោះដកឲ្យខ្លាំងទៅអាហ្នឹងវាបើកអាបេះដូងឲ្យបើកតែសួតយើងទៅឲ្យរយៈឲ្យវាមាន ក្រៅគឺទទួលបានខ្យល់អុកស៊ីហ្សែននឹងច្រើនអញ្ចឹងទៅណាហើយពេលនេះដកចូលយើងបញ្ចេញមកអស់អញ្ចឹងទៅហើយយើងតាមដានអំពីដង្ហើមទៅ ធ្វើអារម្មណ៍ដែលដែលយើងមានការព្រួយបារម្ភអាកើត stress ទៅប្រហែលហ្នឹងវាបាត់ចោលហើយ វាធូរតាមហ្នឹងបំពេញចោលយើងទៅជាយើងហ្នឹងមានភាពល្អពេញដោយសារតែយើងគិតអំពីខ្យល់ខ្យល់នឹងហើមចុងច្រមុះនោះណាកណាហេតុហេតុហ្នឹងហើយ ដល់ពេលយើងគិតអំពីអារម្មណ៍តែមួយវាទៅជាបាត់អារម្មណ៍ផ្សេងផ្សេងវាអត់បែកទៅឆ្វេងស្ដាំទៀតណាគឺណាធ្វើឲ្យទាំងអារម្មណ៍យើងចេះស្ងប់ទៅស្ងប់ទៅវាធូរស្រាលហើយយើងអាចធ្វើការផ្ចង់អារម្មណ៍យើងទៅលើស្អីមួយវិញហើយដល់យើងរាយមាយវល់វល់យើងតបប្រមល់ងាកលិចងាកកើតយើងអត់អាចផ្ចង់អារម្មណ៍យើងបានទេថាអារឿងហ្នឹងអ្នកដេញដឹងនិយាយទៅដូចស្រួលដូចគ្នាអត់ដឹងថាំងចានិយាយហើយធ្វើមិនបានទេពិបាកណាស់ថាដំបូងវាពិបាកតែបើព្យាយាមឲ្យស្ដាប់គេគេជួយណែនាំដោយនិគុណថា ការរៀបចំជួយរឿងវិបស្សនារឿងដកអ្នកខ្លះសាយអេគាត់ទៅដកដង្ហើមស្អីក៏ជួយ ណាបានអត់មិនបាន ទេអារឿងដកដង្ហើមនឹងជួយ ធំណាស់ជួយដំបូងនឹងគឺថាហ្នឹងហើយឥឡូវយើងចូលមកដល់រោគសញ្ញាវិញយើងចូលមកក្នុងរោគសញ្ញា នៃរាងកាយអឺរោគសញ្ញារាងកាយនៃភាពតានតឹងតើ ទាំងអស់វាមានយើងបើនិយាយទាំងអស់យើងនិយាយត្រួសត្រួសត្រៃត្រៃខ្លីៗមកថាមកវិជ័យអីខ្លះជាអាការៈយើងបើកទំព័រទី1ណារោគសញ្ញាជាទូទៅនឹងវាតែងជួនកាលនឹងគឺថាវាមានការឈឺចុកចាប់អ្នកខ្លះនឹងមិនដឹងហេតុផលទេស្រាប់តែឈឺជង្គង់ឈឺថាកុំនិយាយរឿងឈឺសន្លាក់តាមអាយុអីឬក៏យើងធ្វើការងារធ្ងន់ធ្ងរលើករបស់ធ្ងន់អីអានឹងវាអាចចឹងណាប៉ុន្តែ យើងឈឺកន្លែងខ្លះដូចថាវារហេតុផលអត់បានណាអាឬក៏ចុកទ្រូងចុកទ្រូងទៅយើងចាប់ផ្ដើមព្រោះអត់មានអណ្ដាតដឹងជាងខ្លួនយើងឯដេកឡើងភ្ញាក់ទៅនិយាយបែបដេកសកត់មកចាហៀងឯងវាចុកអីចឹងទៅប៉ុន្តែវានៅតែនឹងវានៅឈឺជាប់នៅនឹងប៉ុន្តែយើងក្នុងរយៈពេលមួយខែនេះយើងខ្វល់ច្រើនណា យើងមានរឿងអីដែលដោះស្រាយអត់ចេញណាហើយយើងអត់តែនិយាយមិនចង់និយាយប្រាប់អ្នកណាយើងខ្វល់រឿងអីម្នាក់ម្នាក់មានអាចកំបាំងនៅក្នុងខ្លួនពេលខ្លះអាចនិយាយបានពេលខ្លះអាចនិយាយអត់បានពីព្រោះអត់ចង់ឲ្យអ្នកទៀតដឹងពីបែករឿងរ៉ាវចេះមួយចុះពីអានេះជារឿងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ប៉ុន្តែយើងត្រូវចេះរៀនមើលសញ្ញាស្អីនៅក្នុងខ្លួន ដែលវានាំគ្រោះថ្នាក់ដល់យើងណាហើយឬគឺថាវាមានដូចអារម្មណ៍យើងថប់ដង្ហើមណាបាទ យើងមើលទៅបេះដូងយើងនោះដូចវាលោតខ្លាំងជាងធម្មតាហើយបើមិនចឹងទេយើងចិត្តទៅអស់កម្លាំងលហិតលហើយយើងដូចជាអត់ចង់មិនមែនជាងុយទេប៉ុន្តែដូចអត់ចង់ធ្វើអីចឹងណាដូចគ្មានទឹកចិត្តមិនចង់ធ្វើស្អីចឹងទៅវាចិត្តលហិតលហើយណាចេះលហិតលហើយចឹងទៅអុយ ឈឺក្បាលវិលមុខញ័រខ្លួនថាបើរឿងមិនមែនថាយើងទទួលទានអាហារមិនគ្រប់អីមិនមែនទេមហូបអាហារអត់ខ្វះទេប៉ុន្តែវាមិនបានអញ្ចឹងយើងឆ្ងល់ណាហើយឡើងសម្ពាធឈាមខ្លាំងព្រោះជួនកាលស្រាប់ដល់អញ្ចឹងអត់ស្រួលខ្លួនទៅពេទ្យដល់ទៅពេទ្យគេស្វាស់ឈាមវាស់អីទៅគេថាឈាមឡើងខ្ពស់ម៉េះប្រាប់អីចឹងទៅមិនមែនថាយើងកិច្ចមិនចង់ទៅពេទ្យអីទៅហើយពេទ្យក៏មិនមែនមើលភ្លាមព្រោះ ពេទ្យអានេះគេសួរហោហែហើយព្រោះយើងដែលគេអាចជួយព្យាបាលមកព្យាបាលយើងបានតោះតែយើងប្រាប់គេថាយើងកើតយ៉ាងម៉េចយ៉ាងម៉េចអីដល់គេនិយាយហោហែទៅគេថាអញ្ចឹងអ្នកឯង under stress ហើយពីព្រោះអីគេសួរនាំហើយតើមានមានរឿងគេថាខ្ញុំកូននោះវាចេញទៅបាត់ប្រហែលថ្ងៃអីចឹងឧទាហរណ៍ទៅនឹកវាភ័យខ្លាចវាទៅមានគ្រោះថ្នាក់អីចឹងទៅម្ល៉េះយើងដូចតប់ប្រមល់ក្នុងចិត្តណាអាហ្នឹងគេអាចយកមើលឃើញនៅក្នុងរូបសញ្ញានឹងហើយដែលថាអូអញ្ចឹងគាត់ stress ពីរឿងកូនទៅ ចាក់ចោលកូនចាក់ចោលអីចឹងទៅឬក៏រំលាយអាហារហ្នឹងកំពុងធម្មតាយើងមិនដែលមានបញ្ហាចឹងទេស្រាប់តែធ្វើឲ្យយើងដូចថាចេះឆ្អល់ឆ្អើមដូចភាសាបាយឲ្យយើងធ្វើចេញមកចឹងទៅណាដូចថាដូចវាអត់រំលាយអាហារហ្នឹងវាអត់រំលាយស្រួលចឹងណា ចេះឆ្អល់តបប្រមល់ចឹងទៅឬក៏រហូតដល់វាទៅតាមមនុស្សម្នាក់ម្នាក់អត់ដូចគ្នាទេរោគសញ្ញាក្នុងនោះប៉ុន្តែគ្រាន់តែស្អីដែលកើតមកដែលប្លែកជាងធម្មតាដែលកើតឡើងដោយឧទាហរណ៍អានេះខ្ញុំកណាជាប្រសក់មិននេះអានឹងយើងនិយាយតាមរឿងវិធីពេទ្យមិនរឿងអៀនខ្មាស់យករឿងមិនល្អទៅនិយាយជួយប្រសងមិនចឹងទេកុំឲ្យដូចគុណប្រកាន់ខ្ញុំកណាប៉ុន្តែថាអ្នកខ្លះទៀតគឺថាមានបញ្ហាក្នុងការរោងភេទដោយវា stress ខ្លាំងពេកអញ្ចឹងទៅអា មនុស្សលោកធម្មតាវាត្រូវការរួមរស់អញ្ចឹងណាអានឹងមួយចំណែកមួយចំណែកទៀតហើយអាប្រព័ន្ធស៊ាំនៅក្នុងរាងកាយនឹងវាចុះខ្សោយដូចថាយើងចាប់ផ្ដើមអាសាតន្តិចនឹងផ្ដាសាយបន្តិចទៅនឹងគ្រុនបន្តិចទៅនឹងឈឺអឺតកេនេះល្មមល្មមហ្នឹងយើងឆាប់ចាញ់កម្ដៅយើងឈឺអីចឹងទៅពីព្រោះអីអា stress ហ្នឹងគឺថាវានាំឲ្យរាងកាយយើងនឹងទ្រុឌទ្រោមស្រាលងាយនឹងទទួលជំងឺបាទអាហ្នឹងនិយាយពីផ្លូវកាយណា ផ្លូវកាយហ្នឹងវាមានអាការៈចេញមកអញ្ចឹងវាធ្វើឲ្យយើងធ្វើឲ្យយើងនឹង មានការដូចជាឈឺទ្រូងមានអារម្មណ៍គេហៅថាបេះដូងយើងកំពុងតែលោត មិនសូវល្អលោតលោតញឹកញាប់អញ្ចឹងទៅណាឯកម្លាំងលហាត់លហៃមានរោគសញ្ញាដេកមិនលក់អីជាដើមណាកណាហើយឈឺក្បាលវល់មុខណោរំលាយអាហារគេថាវានេះចិត្តតាពិបាកជ្រាលមកឡើង លើអីចឹងឧទាហរណ៍តែបើសិនជាដល់ផ្លូវចិត្តវិញ ខាងផ្នែកផ្លូវចិត្តហ្នឹងគឺថាយើងមានការថប់អារម្មណ៍យើងអត់សុបាយចិត្តនិយាយខ្លីទៅគឺថាអារម្មណ៍យើងនឹងចេះតបប្រមល់ចេះតអ៊ូអាប់ក្នុងចិត្តមើលទៅដូចអ្នកខ្លះជួនកាលគាត់តែមេឃសតុំឬសតារីយំហ្នឹងក៏ទឹកភ្នែកហូរមកនឹកឃើញរឿងហូរហែអីចឹងទៅកំសត់ក្រៀមក្រំណាឬក៏ភ្លៀងគាត់តែមេឃសតុំអីចឹងមួយទៅ ឬមួយគឺថាឆាប់ខឹងណាអឺជួនកាលគាត់តែគេនិយាយលេងសោះហ្នឹងប្រកាន់គឺខឹងញោចចឹងទៅ ឬក៏មានការធ្លាក់ទឹកចិត្តរឿងធ្លាក់ទឹកចិត្តហ្នឹងបានន័យថាអឺអត់ចង់ទៅជួបអ្នកណាចង់កិច្ចនៅតែឯងឯងគេថាចេះសង្ហេះសង្ហោចណាអាហ្នឹងរបៀបនេះថាចិត្តយើងនឹងវាចេះទុនធ្លាក់ទៅក្រោមអញ្ចឹងទៅហើយយើងឆាប់ភ័យណាឆាប់ជ្រួលកុំតែមាន ការអីតិចអូយកូននៅណាឥឡូវឥឡូវតាចង់កំអាតទៅមុខថ្មចង់ពីអំពីពាក្យថាធ្លាក់ទឹកចិត្តហ្នឹងគឺជាបញ្ហាមួយធំណា ពីព្រោះកំពុងតែកើតនៅបញ្ហាហ្នឹងគឺធ្វើមនុស្សយើងកាលណាធ្លាក់ទឹកចិត្តធ្វើអ្វីក៏ធ្វើអត់កើតដែរធំណាស់ដែរគុំសំខាន់អាជីពនៃខ្វះហានកណាធ្លាក់ទឹកចិត្តមានច្រើនភាពធ្លាក់ទឹកចិត្តហ្នឹងគឺជាជំងឺមួយធំណា stress មួយធំណាយើងគឺធ្វើម៉េចដើម្បីកុំឲ្យគាត់នឹងធ្លាក់ទឹកចិត្តប្រយោជន៍យ៉ាងណាកុំឲ្យគាត់ស្លន់ស្លោគាត់ភ័យណា អានឹងគឺថាគេត្រូវការជំនួយឯកទេសពីអ្នកបច្ចេកទេសធំធំហើយបើសិនជាយើងមានអារម្មណ៍ដូចថាបើយើងមានអារម្មណ៍ដែលយើងរៀបរាប់មកខាងលើនោះយើងឆាប់ទៅតាក់ទងរកពេទ្យ ដើម្បីពិភាក្សាទៅណាហើយបើថាកន្លែងខ្លះយើងមិនយល់យើងអាចសុំឲ្យគេរកអ្នកបកប្រែឲ្យបានប៉ុន្តែរឿងចឹងចឹងយើងត្រូវព្យាយាមត្រូវអំណត់អត់អាចដោះស្រាយក្នុងមួយពេល នៅស្រុកនេះកាលណាតែយើងទៅជួបពេទ្យអីបើដូច family doctor អីអញ្ចឹងគេមិនអាចហៅរកអ្នកបកប្រែឲ្យភ្លាមទេតែ នៅពេលមួយដែលយើងទៅជួប specialist អានឹងគេថាអ្នកឯកទេសណាអ្នកបច្ចេកទេសនឹង ពេលហ្នឹងដូចថាពិបាកនិយាយគ្នាអីចឹងគេអាចរកអ្នកបកប្រែបានប៉ុន្តែចាំយូរបន្តិចអឺក្នុងពេលនឹងដែរនឹងយើងអាចទៅពិភាក្សាជាមួយអ្នកធ្វើការណាដែលគេមានបច្ចេកទេសដែលនិយាយភាសាយើងបាននឹងអឺសួរយោបល់គេខ្លះខ្លះអញ្ចឹងទៅរឿងហេតុដូចថាយើងត្រូវយល់ឲ្យច្បាស់ពីខ្លួនយើងថាមិនបានយើងធ្លាក់ដល់អកលៈហ្នឹងណាព្រោះយើងដឹងខ្លួន គ្មានអ្នកណាដឹងជាងយើងទេមិនបានយើងនាំមកដល់កលៈហ្នឹងដោយសារអីដូច្នេះយើងត្រូវហ៊ានអាកាត់រត់រជំនួយអាហ្នឹងជាទី1ក្នុងការជួយស្រោចស្រង់ខ្លួនឯងគឺអត់មានអ្នកណាគឺខ្លួនយើងដើម្បីទៅរកឲ្យគេជួយដល់ទៅរកគេជួយទៅបានអ្នកហ្នឹងគេអាចជួយណែនាំខ្លះចឹងទៅហើយគេប្រាប់នឹងគ្រាន់ថាជាជំហាន ទី1បន្តិចបន្តិចម្ដងទេយើងត្រូវទៅរកអ្នកអានេះធំដែលគេមានសញ្ញាប័ណ្ណច្បាស់លាស់ ក្នុងការត្រួតពិនិត្យរឿងផ្នែកធាក់ទឹកចិត្តអីហ្នឹងដូចខ្ញុំកណាគាត់នឹងជួយជាណែនាំផ្លូវថារឿងហ្នឹងវាអញ្ចឹងសង្ស័យតែមើលទៅបែបអញ្ចឹងហើយពីព្រោះអីមានរឿងរ៉ាវឧទាហរណ៍ថាតំណោះក្នុងគ្រួសារឥឡូវយើងលើកឧទាហរណ៍មិនដែរអត់រឿងមនុស្សព្រួយទេគាត់ណាបាទបាទបើរឿងកើតឡើងហើយយើងអត់ចង់និយាយក៏យើងអត់មានបខំនិយាយដែរតែ យើងកុំភ្លេចថាអ្នកដែលគេធ្វើការគេមានវិន័យគេត្រឹមត្រូវគេអត់មានយកទៅនិយាយ ប្រាប់ពួកយើងភ័យខ្លាចយើងអត់ចង់និយាយនឹងខ្លាចមនុស្សទៅជាមានពាក្យជជែកជជុចល្អល្អោមទៅយើងខ្មាស់ព្រោះជារឿងផ្ទៃក្នុងរបស់យើងតែបើយើងទៅរកអ្នកដែលគេធ្វើការត្រឹមត្រូវគេមានវិន័យគេអត់យកទៅនិយាយប្រេះផ្ដាស់ទេកុំឲ្យបារម្ភរឿងហ្នឹងហើយដោយដេគុណអញ្ចឹងបើថាទៅរកដេគុណដេគុណមានតែយកទៅពិភាក្សានិយាយប្រាប់អ្នកនេះយកមករឿងសោចអីយើងខ្លាចបាបណាមិនអញ្ចឹងដេគុណណាយើងយើងមិនមានធ្វើអីទៅតាមចិត្តយើងនឹកឃើញតែយើងមានបញ្ហាដេគុណអត់លឺ រិទ្ធគុណបែបមានបញ្ហាបច្ចេកទេសហ៎ហេឡូអឺខ្ញុំមិនខ្ញុំកណាមិនដឹងថាតើកលើនឹងយើងកំពុងជួប ពីបញ្ហាបច្ចេកទេសឬយ៉ាងម៉េចនេះសូមអភ័យទោសបើសិនជាឃើញនៅ បញ្ហានេះ ខ្ញុំនឹងរៀបចំមានបញ្ហាបញ្ហា បច្ចេកទេសវាកុំព្យូទ័រវាក្តៅពេកកលុតអស់ផ្លិតអរ៉ៃបន្តបន្តបានបន្តបានទេកណ្ណាណាមើលសំបីតែកុំព្យូទ័រក៏វា stress ដែរនេះបន្តបន្តបាន វាមានបញ្ហាកណ្ដោបើកបើកវាក្តៅពេកអាលុតផ្លេតទៅអាលុតមកវិញហ្នឹងអញ្ចឹងអញ្ចឹងយកតកណាអឺអញ្ចឹងមិនថាស៊ីសងទៅតាមសម័យខ្លួននឹងត្រូវឆាប់ដឹង ខ្លួនដោះស្រាយរកវិធីដើម្បីគេជួយ ជួយខ្លួនយើងគឺទៅរកគេឲ្យជួយយើងកុំឲ្យយើងសងំនៅជូចត់ម្នាក់ឯងអញ្ចឹងព្រោះអត់មានប្រាក់ហ្នឹងណាត្រាំ ដេកទ្រាំដេកទ្រាំមិនបានទេពីព្រោះអីកាន់តែធ្ងន់ធ្ងរអ្នកខ្លះដល់ធ្ងន់មែនទែនទៅរហូតដល់ចង់ស្លាប់ខ្លួនឬក៏មានបញ្ហារបៀបដូចថាធុញថប់លែងចង់រស់ហ្នឹងណាហើយអានឹងហើយដែលជាបញ្ហាកាន់តែជ្រៅហើយកាន់ធ្ងន់ធ្ងរមែនទែនពីព្រោះបើយើងមានកូនតូចតាចនៅនេះហ្នឹងពួកយើងអត់ដូចថាអត់ចង់រស់នៅអត់ចង់ជួបរឿងហ្នឹងតទៅទៀតមើលឃើញរឿងហ្នឹងជារឿងមួយដែលថាដោះស្រាយអត់ចាញ់លហើយអញសុកចិត្តទៅបាត់ទៅ ដើម្បីកុំឲ្យជួបអាហ្នឹងអាហ្នឹងតកណាចាប់ផ្ដើមមានគំនិតមិនល្អអញ្ចឹងចឹងគឺថាយើងឆាប់ទៅរកគេជួយយើងបានន័យថាយើងមានបញ្ហាធំហើយក្នុងផ្នែកចិត្តសាស្ត្រក្នុងក្លាប់អាជំងឺផ្លូវចិត្តយើងហ្នឹងណាអាហ្នឹងយើងធ្លាក់ទឹកចិត្តហ្នឹងគឺវាធ្ងន់ណាស់អឺអញ្ចឹងយើងនិយាយថាទី1គឺជំងឺធ្លាក់ទឹកចិត្តទី2ការឆាប់ភ័យព្រួយស្លន់ស្លោហើយទុកព្រួយច្រើនណាកណា ហើយដល់ជារឿយរឿយមនុស្សប្រភេទហ្នឹងគឺតែមានបញ្ហាដូចលើកឡើងមកអញ្ចឹងវាអាចសម្លាប់ខ្លួន អាចធ្វើឲ្យ មានបញ្ហាអឺឬមួយក៏ទៅផឹកស្រាណាទេគុណអារឿងដែលគួរឲ្យឲ្យភ័យខ្លាចមែនតែនអារឿងធ្ងន់មែនតែនថាឥឡូវលែងចង់រស់ហ្នឹងអានឹងយើងចូលដល់ធ្ងន់មែនតែនណាប៉ុន្តែមុនទៅដល់ហ្នឹងវាវាវាផ្អៀងទៅលើទៅលើអឺអំពើមិនមិនមិនសមហេតុផលអំពើខាតណាដែលមិននាំចំណេញឧទាហរណ៍ថាខ្ជិលហ្នឹងមិនចង់ គិតច្រើនណាកុំឲ្យបាក់ចិត្តប៉ះទៅក្លប់ទៅទៅលេងលបាយដល់លេងយូរយូរទៅអានឹងវាអាចោជើងមួយហ្នឹងវាយោវាយោលុយយើងណាអញ្ចឹងថាវិការគ្រួសារធ្លាក់ហើយហើយយើងចេះពោហើយចាប់ផ្ដើមណាអានឹងបញ្ញានៃអ្នកដែលមានបញ្ហាវិបត្តិហ្នឹងអញ្ចឹងគឺថាអត់មានទៅទទួលកូនតាន់ពេលឥឡូវតែជក់ទៅលេងនេះអីហ្នឹងគេអ្នកបច្ចេកទេសគេមើលតាមហ្នឹងដូចគ្រូអីចឹងគេសង្ស័យគេ ព្រោះព្រោះនៅនឹងគេមានវិធីគេដើម្បីមើលសង្កេតមនុស្សណាពីមុនគាត់អាសាមកទៀងពេលឥឡូវអត់ទេហើយគាត់និយាយអីគាត់អត់ហ៊ាននិយាយមើលមុខគេអោនមុខតម្នាក់ឯងសងំឬអង្គុយតែឯងដាច់តែឯងអត់ចង់ចូលមួយគេឯងទេហើយដល់ទីបំផុតទៅឃើញគាត់តាណាក៏ទៅជួបជុំអីគាត់ផឹកច្រើនណា គាត់ផឹកផឹកមែនតើណាផឹកតតែសវឹងទុនខ្លួនហ្មងអាហ្នឹងឯងអ្នកដែលស្រឡាញ់ហបអានឬក៏ជាញាតិមិត្តបងប្អូនចំពោះកល្យានមិត្តត្រូវមានការយកចិត្តទុកដាក់ឲ្យឃើញថាម៉េចបានមនុស្សនឹងទៅជាអញ្ចឹងពួកគាត់អត់ដែរអញ្ចឹងណាយើងត្រូវចាប់ផ្ដើមសាកសួរឬក៏ប្តីគាត់ឬក៏ប្រពន្ធគាត់ឧទាហរណ៍តើគាត់មានរឿងអីមិនមែនយើងទៅសួរដេញដោលដើម្បីចង់ដឹងនេះគឺដើម្បីជួយជួយនេះថាហោមជួយជួយគាត់ណាស្រោចស្រង់ណាកណាឬក៏អឺ ជក់បរិយមនុស្សអាចជក់សោះស្រាប់តែចេះជក់បរិយអីចឹងទៅ ហើយបើមិនចឹងទេអឺទៅដល់ប្រើគ្រឿងញៀនទៅទៀតណាអានោះអ្នកគេពួកក្មេងអាយុគេក្មេងអីចឹងទៅណាតែគាត់ទៅតាមវ័យរបស់មនុស្សចឹងទៅហ្នឹងហើយញ៉ាំស្រាច្រើននៅលបែងហើយនឹងញ៉ាំច្រើនទៅ ធ្វើឲ្យមានវិបត្តិផ្លូវចិត្តបញ្ហានៃការញ៉ាំ គាត់យល់ថាយកអានឹងពួកយើងបាននិយាយខ្លះពីមុនពីមុនមកហើយពីរឿងគ្រឿងញៀនសុរាស្អីស្អីហ្នឹងគេបង្កើតមកដើម្បីឲ្យយើងសបាយប៉ុន្តែយើងទៅ ពំពេញវាមិនមែនវាពំពេញយើងទេអារបស់អត់ហ្នឹងវាមិនដែលមកពំពេញយើង ទេយើងទេទៅពំពេញវាព្រោះយើងប្រើវាហួសចំនួនកណាយើងយើងយើងប្រើវាហួសចំនួនណាតអញ្ចឹងទៅយើងនាំຕົក យើងមានទុកមួយទៅហើយហើយយើងទៅទទួលប្រើអាហ្នឹងទៀតទុកយើងធ្ងន់លឹះលុបទៅទៀតយើងព្រោះយើងអត់ដឹងរកវិធីអីយើងចង់ផ្សំអារម្មណ៍យើងថាហើយឲ្យវាស្ពឹកឲ្យវានេះតោះកុំឲ្យវានឹកឃើញផឹកតើខាញ់ផ្លឹកផ្លេចតាមកផ្លែតដេញសវឹងហ្នឹងតាដល់តែភ្ញាក់ដឹងខ្លួនមក អារឿងកាន់តែធ្ងន់ទៅទៀតវាទៅជាឈឺវាទៅ ជាប្រពន្ធខឹងដេញចេញពីផ្ទះវាទៅជាឆ្លោះវាយតបគ្នា វាអត់មានចំណេញទេណាពីព្រោះអីព្រោះយើងនិយាយហ្នឹងវាដាក់វិលចុះវិលឡើងក្នុងតាយើងពិភាក្សាព្រោះរឿងរ៉ាវនៅក្នុងសង្គមវាដូចវាវត្តសង្សារដេញណែផ្លូវធនគុណប្រហាត់ចឹងណាវាវិលវាខំចឹងវាវិលរត់ទីបងសង្សារវត្តណាសង្សារវត្តហ្នឹងហើយដល់ចឹងអឺម វាមានទំនួលឲ្យខឹងឯងគ្រាន់តែគេនិយាយថ្ងៃនេះក៏ឆាប់ក្រមកផ្ទះម៉េះគឺអត់ទាំងឯងគ្នាគ្រាន់តែសួរថាម៉េចក៏យឺតម៉េះលឹងខំច្រាវជេរគ្នាអីចឹងទៅម្ល៉េះហើយយើងវាអត់មានឱកាសនឹងអាបញ្ញាការគិតគូររបស់យើងនឹងវាថយវាអត់មានការគិតគូរឲ្យសមហេតុសមផលដូចមុនទេយើងយើង ឆាប់ញោចយើងឆាប់ខឹងយើងឆាប់មួម៉ៅយើងឆាប់តបប្រមល់យើងឆាប់ ទុននៅក្នុងអានេះអញ្ចឹងមិនថាអឺគ្រាន់តែគេថាឲ្យបន្តិចមកអានេះបើយើងធម្មតាមិនសូវខឹងទេរឿងប៉ុណ្ណឹងអត់ចេះមិនក៏មកថាឲ្យខ្ញុំអញ្ចឹងឯងនេះអត់ទេទទួលយកមកឲ្យដេកសង្ងំយំម្នាក់ឯងអញ្ចឹងទៅអញ្ចឹងមិនថាអារឿងបាក់ទឹកចិត្តធ្លាក់ទឹកចិត្តនឹងហើយទៅអា stress ហ្នឹងវាអញ្ចឹងពី stress ច្រើនឡើងច្រើនឡើងទៅវាយូរយូរទៅវាអត់មានការដោះស្រាយហ្នឹងឯងដែលធ្លាក់ទឹកចិត្តអ្នកខ្លះពេលដែលមានបញ្ហាគាត់ stress ច្រើនគាត់គិតអីមិនឃើញគាត់ហូបច្រើន ភពច្រើនហ្នឹងវាទៅជាផត់ខ្លាំងអាហ្នឹងអាហ្នឹងក៏មកចំណាយទៀតពីព្រោះអីអាហ្នឹងយើងកណាលឺហើយខ្ញុំកណាក៏ធ្លាប់ខ្លួនឯងដែរអាហ្នឹងពិសោធន៍ពីព្រោះហើយកុំគិតច្រើនមកយើងទៅធ្វើអានេះញ៉ាំណាដើម្បីបំភ្លេចទុកកង្វល់ហ្នឹងណាអត់តែឆាតែជៀនបំពងអានេះទៅឆ្ងាញ់ស្អីស្អីយូរយូរទៅ cholesterol អារោគអាហ្នឹងចឹងហើយបានថា អ្នកណាសាងអ្នកនឹងទទួលហើយខ្លួនយើងនឹងដល់ពេលឡើងគីឡូផ្លេចខ្លួនទៅបានយើងចាប់ផ្ដើមទៅបានយើងយកមកគិតវិញថាអូកាលនោះយើងខ្វល់រឿងនេះរឿងនោះ ទៅយើងចេះនឹកថាហេមអីព្រោះយើងនឹកតែហេមិនទៅសែបសារ៉ាព្រោះខ្លួនអត់ចេះផឹកណាអាអាការជ្រើសរើសរបស់ស្អីមួយដើម្បីបំភ្លេចទុកហ្នឹងគឺទៅតាមបុគ្គលមួយមួយដែលគេមើលឃើញអញ្ចឹងមិនថាជួនកាលរបស់ហ្នឹងអត់កាចទេប៉ុន្តែដល់ពេលយើងប្រើច្រើន ពេកយើងធ្វើឲ្យហួស កម្លាំងហ្នឹងទៅទទួលដែលយើងទទួលបានរាងកាយយើងទទួលបានទៅតាមទទួលបានដល់អត់បានទៅដល់ពេលយើងឡើងគីឡូទៅកាន់តែព្រួយថែមមានស្រួលអីឆ្លោះកញ្ចក់ទៅហៅជាអៀតអីឡើងអូយជាថាឲ្យហិចខំណាគេថាមិនក៏ធាត់ណាស់ឥឡូវហ្នឹងឆាប់ព្រួយឆាប់ខំឆាប់ព្រួយទៀតហើយដល់ពេលយើងដឹងខ្លួនទៅយើងរកគេជួយអីចឹងយើងបន្ថយទៅសម្រក់អីចឹងទៅអារឿងចឹងចឹងយើងមិនមែនធ្វើមួយថ្ងៃឬគឺពីរថ្ងៃបានមួយអាទិត្យពីរទៅរាប់ខែហើយព្យាយាមណាស់ មិនត្រឹមខែដល់ឆ្នាំផងព្រោះរាងកាយមួយមួយទំមតែយើងដឹងខ្លួនថាយើងមានបញ្ហាវាយូរដែរណាហើយទំមតែដោះវាបានប៉ុន្តែយើងកុំអស់សង្ឃឹមថាយើងត្រូវតែព្យាយាមបើយើងមិនធ្វើអ្នកណាធ្វើឲ្យយើងអានឹងយើងត្រូវចាំឲ្យជាចាំខ្លួនយើង ពួកអីព្រោះយើងជាអ្នកទទួលខុសត្រូវធំយើងជាមេគ្រួសារបើយើងឈឺកូនចៅយើងបានអ្នកណាអំពឹងយើងមកគ្នានៅតូចតូចណាណាដៃគុណអារឿងហ្នឹងវាអញ្ចឹងអឺតាមពិតទៅវាប្រហែលជាគាត់សន្សំ stress ច្រើនពេកច្រើន គុណច្រើនច្រាត់ផ្ទួកោឡើងកោឡើងទៅវិធីដោះស្រាយមិនឃើញទេវាអត់មានដោះស្រាយពីពួកអីចេះឥឡូវយើងលើកឧទាហរណ៍សំបីតស្ត្រីសពថ្ងៃដូចគ្នាក្មេងអឺដូចថាមិនទាន់មានពិសោធន៍ហើយអត់ធ្លាប់ពិបាកឥឡូវយើងនិយាយចេះអឺទៅមានកូនខ្ចីណាពេលមានផ្ទៃពោះទៅតាំងទៅពិបាកអាមុនដំបងចាញ់កូនហើយភ័យខ្លាចមិនហ៊ាន ដូចថាអត់មានកម្លាំងកំហែង ធ្វើការងារអីអាចទៅធ្វើការនឹងពិបាកផងមកផ្ទះត្រូវធ្វើម្ហូបដាំបាយអីចឹងទៀតហើយក្នុងគ្រួសារនឹងមានមនុស្សច្រើនទៅ គេរិះគន់ស្អីទេគ្រាន់ប៉ុណ្ណឹងគូខ្ជិលអីគេថាអីចឹងទៅអាហ្នឹងយើង stress រួចហើយនេះគុណណាពីព្រោះនឹងទទួលនៅពាក្យរិះគន់នៅក្នុងការប្រមាថកាត់ពៀនអត់មានការយោគយល់ណាវាគ្មានការអនុគ្រោះណាម្ល៉េះហើយគឺចាំតែចាប់កំហុសវាអត់មានការជួយ លើកទឹកចិត្តគ្នាអីចឹងទៅអាហ្នឹងអានេះគេហៅរងពីទៀតទេ រងសម្ពាធដែរគុណកណាហើយអាហ្នឹងមកកលៈទៅគ្នាចេះតែទ្រាំហើយហក់លោតដល់ពោះធំទៅអីហើយចឹងទៅដល់កើតកូនមកម្នាក់ឯងឥឡូវយើងនិយាយដែលយើងនិយាយថានៅក្នុង គ្រួសារខ្លះវាមានរឿងសាច់ថ្លៃសាច់មិនថ្លៃអីចឹងទៅណាអឺហើយអ្នកសាច់ថ្លៃហ្នឹងចាំតថាឲ្យក៏ខ្ជិលម៉េះមិនគិតបោក ខោ បោកអាវឬក៏ស្អីចឹងទៅការរិះគន់អាហ្នឹងគ្រប់បែបគ្រប់រាំងយើងដឹងហើយក្នុងការរស់នៅមិនបាច់បញ្ជាក់ឲ្យច្បាស់លាស់ទេហេតុនេះ គ្នាវាគ្មានការជួយទំនុកម្រងផ្លូវចិត្តហ្នឹងហើយប្តី គ្នាទៅធ្វើការបាត់បាត់ចឹងហេងាប់ឲ្យមានផ្ទះមានឡានអីល្អនេះប៉ុណ្្នឹងហើយនៅមិនសុបាយចិត្តទៀតក៏អត់បាន សួរហេតុផលមកដែលពិបាកនឹងពិបាករឿងអីនិយាយមកគាត់នឹងស្ដាប់ជួយពយល់គ្នាអីយើងបើក បើកអារម្មណ៍បើកទឹកចិត្តបើកឱកាសដើម្បីយើងនិយាយគ្នាចឹងទៅគ្នាអាចចេញមកហើយជួនកាលរឿងគ្នានឹងវាមិនបានទេប៉ុន្តែណោះបងប្អូននៅស្រុកនោះវាមានអ្នកឈឺឬក៏ជួបរឿងស្អីចឹងអមអីទេអស់ស្រ័យបានតើរឿងហ្នឹងអីទេចាំគាត់ជួយថែមលុយទៅបងផ្ញើអីចឹងទៅអាហ្នឹងយើងអាចដោះបានតិចតិចណាណាអូខេហ្នឹងហើយអាត្មាចូលមកក្នុងតើយើងត្រូវធ្វើអឺ តើត្រូវបានធ្វើរោគវិនិច្ឆ័យដោយបណ្ឌិតឧទាហរណ៍ថារោគវិនិច្ឆ័យយើងត្រូវថាយើងត្រូវគិតពីហួរទោសកំហុសអានេះអារោគវិនិច្ឆ័យនេះរោគវិនិច្ឆ័យយើងត្រូវធ្វើម៉េចព្រោះអាហ្នឹងនៅក្នុងតបបន្ទាប់ហ្នឹងយើងថាតើ stress ហ្នឹងត្រូវបានធ្វើរោគវិនិច្ឆ័យដោយបណ្ឌិតយើងយើងស្ទង់វាយើងដឹងវាមិនពីព្រោះយើង មិនយើងនិយាយអស់ហើយអាយើងរឿងកើតចេះកើតចោះហ្នឹង តើយើងស្ទង់វាបានទេអា stress ហ្នឹងមើលទៅស្ទង់មិនបានទេតាមើលអាតពយើងមិនអាចមិនអាចស្ទង់បានដូចថាបើគេពេទ្យខ្លះដែលឃើញអីរឿងរ៉ាវព្រោះមនុស្សម្នាក់ម្នាក់វាអត់ដូចគ្នាណាអ្នកខ្លះវាមានប្រតិកម្មផ្នែកជំងឺអីអ្នកខ្លះទៅជាលមាស់ទៅជាដូចថាទទួលអា allergy អាភាពស្អីគេអឺ ទំនាស់ណាទំនាស់នឹងចំណៃអីព្រោះវា stress ពេកទៅវាទៅជារាងកាយហ្នឹងផ្លាស់ប្ដូរអាហ្នឹងគេហៅតោះតោះតោះចំណៃឯកូនកណាតោះចំណៃតោះអីចឹងទៅអាហ្នឹងក៏មកពី stress ដែរជួនកាលណាហើយហេតុថាតើយើងរកយុទ្ធសាស្ត្រប្រចាំថ្ងៃដែលយើងអាច ជួយការពារអាភាពតានតឹងនឹងបានបាទអឺតើយើងធ្វើម៉េចទៅពីព្រោះអីបើយើងវាស់អត់បានយើងអត់ដឹងថាយើង stress មិន stress ប៉ុន្តែយើងអាចដឹងថា ខ្លួនយើងធម្មតាវាអត់ដែរអញ្ចឹងឥឡូវហ្នឹង ក៏យើងទៅជួបហើយគេនិយាយបញ្យល់ថាប្រហែលយើងនឹងនឹងនៅក្រោមការភាពតានតឹងហើយម្ល៉េះហើយហើយយើងរកវិធីជួយសម្រួលខ្លួនយើងដូច្នេះតើយើងធ្វើម៉េចយើងមានគេដូចថាផ្ដល់នៅវិធីសាស្ត្រមួយចំនួនងាយងាយកណាហាត់ប្រាណហាត់ប្រាណនេះថាយើងដើរពេលគ្រាន់ថាយើងស្គាល់ភូមិស្រុកយើងកន្លែងសកាត់យើងនៅនឹងយើងដើរពីផ្លូវនេះទៅផ្លូវមួយទៀតអញ្ចឹងទៅ រយៈអ្នកខ្លះគេមានដល់របៀប ម៉ាស៊ីនអនិលកាគេដើរប្រហែលជំហានអីអាហ្នឹងបើយើងធ្វើបានក៏អាហ្នឹងមិនចាំបាច់ទេគាត់ថាបើយើងដើរពីផ្លូវមួយទៅផ្លូវមួយឡប់មកវិញពីរជើងទៅមកវិញបែកញើសព្រោះអាបែកញើសហ្នឹងឯងជួយឲ្យយើងវាចេញញើសមកអាជាតិពុលនៅក្នុងខ្លួនយើងវាមកដល់ទៅយើងមុជទឹកអីស្អាតចឹងទៅអាហ្នឹងយើងចេះអាហ្នឹងភ្លឺថ្លាឯងកណានេះរាងកាយឬក៏យើងមានឱកាសយើងអាចទៅអង្គុយនៅមាត់សមុទ្រឬក៏យើងចេញធ្វើដំណើរទៅលេងនៅអាកន្លែងណាវាមានផាកនំកូន កណាទៅលេងនាំកូនទៅលេងផាកអីចឹងទៅ រត់លេងមួយទៅអារឿងបែកញើសហ្នឹងឯងវាជួយអាហ្នឹងឯងការថាធ្វើអរិញណែ exercise ណាដៃគុណឬក៏បើថាយើងចាស់ហើយយើងមិនចូលចិត្តសកម្មភាពធ្ងន់ធ្ងរយើង ទៅធ្វើ yoga ហាត់អីចឹងហូហែអញ្ចឹងទៅឬរៀនដកដង្ហើមដោយដៃគុណប្រហាត់រឿងវិបស្សនាព្រោះអានឹងជួយខ្លាំងណាស់អ្នកដែលកាយរួចចិត្តមកកណាធ្លាប់ឮឃើញនៅវត្តវូឡុងកុងណាធ្លាប់ទៅលេង ឃើញលេងវត្តចិនហ្នឹងគេបង្កើតដូចអូតែលអូតែលធំ អ្នកដែលមានការងារ គេធំធំពេកអញ្ចឹងទៅគេអាចទៅអឺជួលកន្លែងមក weekend ហ្នឹងទៅសម្រាប់ឲ្យរៀនដកដង្ហើមអានឹងសត្វតពួកបងអ្នកធ្វើការធ្ងន់ធ្ងរធំធំហ្នឹងគឺថាគេឲ្យតម្លៃនៅ ក្នុងការហាត់ផ្នែកអឺផ្លូវចិត្តរឿងដកដង្ហើមនឹងរៀនធ្វើវិបស្សនាហ្នឹង ណាគេពួកគេឃើញថាដូចថាគេជួយរងាប់អារម្មណ៍គេបានណាដោយគេអត់តបប្រមល់ដល់រួចទៅថ្ងៃច័ន្ទគេទៅធ្វើការវិញទៅគេស្រួលខ្លួន គេអត់មាននេះពួកគេមានជំនឿទៅលើហ្នឹងអូខេអឺអន្តររឿង stress ហ្នឹងយើងនិយាយមិនតាន់ចប់ទេយើងទុកថ្ងៃសប្តាហ៍ក្រោយបន្តទៀតអឺ ពីព្រោះតេស្តហ្នឹងបើយើងនិយាយទៅពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃយើងនឹងសម្បើមមែនទែនច្រើនណាស់គុណកណាហើយយើងតាក់ទងច្រើនណាស់ហើយអញ្ចឹងគឺយើងត្រូវជជែកថែមទៀតដើម្បីជាការធ្វើឲ្យមានការយល់ច្រើនបន្ទាប់ពីយើងបានពិភាក្សាគ្នាជជែកគ្នាទៅវិញទៅមកទៅធ្វើឲ្យមានភាពរស់រវើកធ្វើឲ្យគាត់មានការតាមដាននៅក្នុងព័ត៌មានរបស់យើងអញ្ចឹងសេចក្តីនៃការពិភាក្សាហ្នឹងក្នុង stress ហ្នឹងយើងសូមផ្អាក់ប៉ុណ្ណឹងសិនសប្តាហ៍ក្រោយយើងបន្តប៉ុន្តែដល់មកចូលក្នុងកិច្ចការងារសង្គមរបស់យើងវិញម្ដងហើយយើងនៅសល់ម៉ោង15នាទី17នាទីអញ្ចឹងទៅណាឥឡូវយើងជែកគ្នាកាលពីសប្តាហ៍មុនយើងអាទិត្យហើយហ្នឹងពីផ្សិលមិញហ៎ណាពីផ្សិលមិញអាត្មានឹងបានជ័យបាននិមន្តលោកឯកសាវថៃហ្នឹងក៏បានដាក់ អឺថ្មជាបេក្ខជនជាអ្នកដែលហៅថាចូលរួមអង្គប្រជុំហ្នឹងក៏បានទៅឃើញញោមបងស្រីអឹងភីនីហ្នឹងនឹងដែរជាអ្នករៀបចំវិធីការហ្នឹងផងដែរហើយជាអ្នកចូលរួមកិច្ចការងារហ្នឹងជាមួយនឹងបងសាវថៃហ្នឹងឥឡូវបងថ្មចង់សួរអំពីកិច្ចការងាររបស់យើងកាលពីម្សិលមិញថ្មបានទៅថតបានទៅផ្ដិតយករូបភាពទាំងអស់នោះយកមក ចាក់ផ្សាយនៅក្នុងវេទិកា ទូរទស្សន៍របស់យើងផងដែរអញ្ចឹងស្មាចង់សួរអំពីអត្ថន័យឬក៏ផលប្រយោជន៍នៃការធ្វើពិធីហ្នឹងគេហៅថាចុះអនុសារណៈកិច្ចចុះហត្ថលេខាហ្នឹង ជាការចូលរួមពីសមាគមទាំង4មានសមាគមសហគមន៍សហគមន៍ខ្មែរ សហគមន៍ឡាវសហគមន៍មីយ៉ាន់ម៉ាគេហៅភូមាហ្នឹងហើយនឹងកម្ពុជាក្រោម របស់យើងសិតតែអ្នកទទួលរងគ្រោះនៅបញ្ហារំលោភសិទ្ធិមនុស្សជាច្រើនណាស់ដូច្នេះយើងបានយកនៅកិច្ចព្រមព្រៀងហ្នឹងតើអត្ថន័យនៃការកិច្ចនៃនៃនៃធ្វើពិធីចៅហត្ថលេខាអនុអនុសារណៈយោគយល់គ្នាហ្នឹងតើមានអត្ថន័យយ៉ាងណាដែរបងបងនៅស្អី កណាអឺប្រហែលជាយើងយើងចាប់ផ្ដើមផ្សាយហើយយើង បាន ជួបជុំគ្នាយើងបានពិភាក្សាគ្នាជាច្រើនរឿងច្រើនខ្ញុំកណាហើយនោះលោកឯកសវត្ថីហ្នឹងគឺថា ធ្លាប់ធ្វើការងារជាមួយគ្នាបម្រើសហគមន៍ផ្នែកស្ម័គ្រចិត្តហ្នឹងណាតាំងពីឆ្នាំ90ផ្លាយមកតាំងពីសវត្ថីនៅកន្លោះហើយកណានៅនៅក្មេងមិនចាស់អញ្ចឹងវិញយើងចិត្តតែ ដូចថាយកចិត្តទុកដាក់កណាយកចិត្តទុកដាក់ព្រោះយើងដឹងរឿងបញ្ហាសង្គមយើងការខ្វះខាតការអឺត្រូវសេចក្តីត្រូវការសេចក្តីត្រូវការរបស់សង្គមយើងនឹងវាយ៉ាងម៉េចរឿងរ៉ាវសង្គមយើងមានការជំហានដល់ណាអីយើងដឹង យើងតាមដានរហូតពួកខ្ញុំកណាមកនៅស្រុកនឹង40ឆ្នាំជាងម្ល៉េះហើយកណាដឹងពីបញ្ហាយ៉ាងម៉េចយ៉ាងម៉េចហើយយើងចេះរកទំនុកនឹកឃើញធ្វើម៉េចក្នុងការអប់រំរូបពង្រួមពង្រួមគ្នា យើងមានបញ្ហាមួយ ដែលថានៅពេលខ្លះស្ថានភាពសិទ្ធិមនុស្សនឹងវាតាក់ទងទៅដល់រឿងនៅស្រុកខ្មែរអីហ្នឹងយើងមិនអាចប្រកែកបានទេពីពួកអីដោយដេកគុណធ្លាប់ បានទាំងតាក់ទងកញ្ញាឈួនដារវីស្អីស្អីចឹងទៅអ្នកខ្លះគេថាអេកុំនិយាយរឿងនយោបាយអានេះមិនមែនរឿងនយោបាយទេរឿងយើងចង់ធ្វើម៉េចជួយឲ្យមនុស្សមានភាព រោគវិធីដោះស្រាយរោគវិធីដោះស្រាយដើម្បីជួយសិទ្ធិមនុស្សនឹងកុំឲ្យមាន ការតានតឹងពីព្រោះអីយើងនៅនេះតែចុះរឿងអស់ហ្នឹងអ្នកស្រុកខ្មែរគេគិតទៅមិនក៏យើងទៅជួយគិតអីថាអ្នកស្រុកខ្មែរហ្នឹងក៏មានតំណែងតំណងមកយើងជាមួយគ្នា ព្រោះយើងហ្នឹងក៏ជា មានញាតិមិត្តក្រុមគ្រួសារយើងអត់មានបោះចោលគ្នាកើតទេ ព្រោះយើងនៅធ្វើដំណើរយើងកុំឲ្យនិយាយធ្វើម៉េចដើម្បីគ្រាន់ថា លាងដៃយករួចខ្លួនមិនចឹងទេយើងត្រូវទទួលស្គាល់ថាអារឿងហ្នឹងវាជាពាក់គ្នាអញ្ចឹងហើយសប្ងៃជួនកាលឥឡូវយើង មាន វត្ត4មិនចឹងទេគុណ3នៃ8 4ណា4 4វត្តយើងកាន់ពុទ្ធសាសនាដូចគ្នាប៉ុន្តែយើងមានគំនិតក៏មិនមិនចោះសម្រងទាំងអស់គ្នាដែរតែក៏យើងមិនមានជាទាស់សហេតុអីនេះទេប៉ុន្តែអ្នកណាគេចូលចិត្តទៅខាងណាគេទៅខាងនោះទៅ ហើយយើងក៏មានបំណងចង់ពង្រួបពង្រួមគ្នាកុំឲ្យមានការដូចថាខ្វែងគំនិតគ្នាអញ្ចឹងណាប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងវាមានខាងផ្នែកដូចថា នៅខាងជួររដ្ឋាភិបាល ខាង ស្រុកខ្មែរហ្នឹងវាមានមនុស្សមកជើនាំនិយាយអីហើយដល់អ្នកខាងនៅនេះមានសេរីភាពក្នុងការនិយាយអីទៅគេថាគេតវ៉ាអីទៅវាមានការខ្វែងគ្នាអីយើងមើលឃើញថាអារឿងហ្នឹងវាវានាំនៅការសៅមងច្រើននៅក្នុងសហគមន៍វាមាន ការបែកបាក់វាមានការញុះញង់ប្រឆាហើយកណាហើយដល់អញ្ចឹងទៅ យើងមើលឃើញថារឿងអស់ហ្នឹងវាមានការ កណាចាប់ផ្ដើមឃើញធំ នៅ ពេលដែលការជំនន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអញ្ជើញមកប្រទេសអូស្ត្រាលីឆ្នាំ2017ហើយលោកបាន មានប្រសាសន៍នៅពីអសរោះធ្ងន់ធ្ងរក្នុងការប្រមាថការទៀនដល់ពួកយើងដែលតវ៉ាដែលប្រឆាំងនឹងអំពើទីថារំលោភសិទ្ធិមនុស្សអីចឹងទៅហើយគាត់ថាតាហ៊ាននិយាយហ៊ានដុតរូបដុតរូបសំណាក់គាត់គាត់នឹងឲ្យប៉លីស ដេញតាមទៅវាយដល់ផ្ទះបាទអាពាក្យនឹងហើយ ដែលវានៅចងចាំនៅខួរក្បាលយើងគ្រប់គ្នាដែលយើងមាន ចេះការគិតគូរក្នុងការប្រមាថការទៀននឹងវាធ្ងន់ពីពួកអីយើងរត់ពីស្រុកចោលស្រុកយើងមកនៅស្រុកគេច្រកកោនស្រុកគេយើងទទួល បានការអនុគ្រោះទទួលគេទទួលស្គាល់ច្បាប់សិទ្ធិអីយើងហោហែមិនបាច់និយាយអីច្រើនទេត្រង់ថាមកតាមយាយីរហរឿងមកប្រមាថកាត់ទៀនហើយមកធ្វើឲ្យយើងខ្លាច បន្លាចយើងដល់កន្លែងនេះទៀតហ្នឹងហ្នឹងព្រោះយើងកាត់ stress ទៀតអាហ្នឹងហើយដែលអាហ្នឹងឲ្យ stress ដែរកូនយើង stress កណា stress ខ្លាំងណាពីព្រោះទទួលបានទទួលអត់បាន ហើយមិនត្រឹមប៉ុណ្្នឹងទេគាត់មានគ្នាឲ្យគ្នាមកចាត់ចែងរៀបចំអីណា បកើតអីហោហែអីចឹងទៅអញ្ចឹងបានយើងមើលឃើញថាអារឿងហ្នឹងជាការជ្រៀតជ្រែកផ្ទៃក្នុងផ្នែកគេហៅថា foreign interference ក្នុងភាសាអង់គ្លេសហ្នឹងគឺថា ផ្នែកនេះថានៅពីក្រៅពួកស្រុកនេះទៅចូលសៃវៀនក្រៅស្រុកយើងនេះបានន័យថាពួកនឹងជាអ្នកអ្នកអន្តោប្រវេសណាពួកពួកប្រទេសផ្សេង មនុស្សផ្សេងណាជននេះប្រទេសមួយដែលមកមកមកមកជ្រៀតជ្រែកណាហើយដូច្នេះយើងខំរៀបចំបង្កើតវត្តបង្កើតសហគមន៍អីដើម្បីរៀបចំជីវិតថ្មីមិនមែនថាបំភ្លេចទេប៉ុន្តែធ្វើដំណើរបន្តទៅទៀត កុំឲ្យជឿចត់ក្នុងជីវិតដែលបាត់បង់គ្រួសារអស់ផ្ទះអស់សម្បែងជីវិតយើងតិចតួចណា4ឆ្នាំនៅជំនាន់នោះគេធ្វើបាបអីហោហែមកដល់នេះហើយមកតាមរំលឹកយាយីនិយាយអីចឹងចឹងយើងនាំដូចយើង ថាវាដាស់អាយុសពអាក្រក់របស់យើងនឹងឲ្យងើបឡើងវិញណាអានឹងវាមានបញ្ហាធំ ព្រោះយើងបានទៅពិភាក្សាជាមួយរដ្ឋាភិបាលសហព័ន្ធថាយើងអត់សប្បាយចិត្តទេពីព្រោះអីយើងបានមកកាន់សញ្ជាតិជាអូស្ត្រាលីដូច្នេះយើងត្រូវការឲ្យរដ្ឋាភិបាលពួកយើងជាប្រជាជនរបស់អូស្ត្រាលី ខ្ញុំកណាចូលជាតិណាដូច្នេះអូស្ត្រាលីមាននីតិក្នុងការជួយដោះស្រាយរឿងនឹងទោះផ្លូវទូតក្តីខ្ញុំក៏ណាមិនមែនទាមទារឲ្យគេទៅវាយដំអីលោកឬក៏យកតវ៉ាអីមែនទេគឺសុំឲ្យគាត់ចេះគោរពសិទ្ធិមនុស្សហើយកុំឲ្យ មាន សកម្មភាព បញ្ជូនមនុស្សមកដើម្បីមកបញ្ចុះបញ្ចូលនិយាយអញ្ចេះនិយាយអញ្ចោះឲ្យខ្លាចឲ្យអីឈប់កុំឲ្យតវ៉ាអីយើងកណាតែយើងមើលទៅមើលសំបីទៅពួកភូមិតែគេមើលឃើញពួកស្រុកគេហ្នឹងគេគោរពប្រជាធិបតេយ្យគេគោរពសិទ្ធិសេរីភាពរបស់មនុស្សពេលគេបញ្ចេញមតិសំបីតារិះគេដែលចង់តវ៉ារដ្ឋាភិបាលគេក៏គេឲ្យសិទ្ធិដែរចេញទៅតវ៉ាអីអញ្ចឹងទៅដូច្នេះក្នុងន័យអស់ហ្នឹងគឺថាយើងត្រូវការ សំខាន់បំផុតរឿងសិទ្ធិមនុស្សហ្នឹងយើងការពារម្ល៉េះហើយយើងមិនមែនបខំអ្នកណាជាអ្នកណាទេយើងបានរួបរวมបញ្ហាគ្នានឹងយើងតាក់ទងទៅដល់យើងនិយាយត្រូវគ្នាទៅខាងផ្នែកសមាគមកម្ពុជាក្រោមខាងផ្នែក Cambodia Action Group នឹងវាមានដូចថាសកម្មភាពដែលក្រមសវត្ថិធ្វើដោយក្នុងការតាក់ទងទៅសភាតំណាងរាស្ត្រអូស្ត្រាលីអីហោះហ្នឹងជាក្រុមមួយដែលខ្ញុំកណានឹងក៏ជួយឧបត្ថម្ភផ្នែកខាងផ្នែកព្រឹទ្ធាចារ្យពួកចាស់ចាស់ណាពួកពួកចាស់ចាស់ខ្លះគាត់អត់ចេះភាសាអង់គ្លេសគាត់មិនសូវយល់ពីរបៀបអីចឹងគាត់ជួយចត់តូចចិត្តអីចឹងទៅខ្ញុំកណាដឹងរឿងហ្នឹងដែរមិនមែនថាកណាចិត្តតែបកកើតឯណាដូច្នេះមើលឃើញគាត់ជួយចត់គាត់ កូនគាត់បាត់បង់អីកណាក៏បាត់បង់ឪពុកបងប្អូនអីមកកណើមលហើយ ខ្ញុំកណាយកអាដេញរឿងហេតុហ្នឹងហើយដែលជាតំណាងតំណាងនៃអ្នករងគ្រោះអស់ហ្នឹងពូខ្ញុំកណាក៏ធ្លាប់ជាអ្នករងគ្រោះឥឡូវហ្នឹងក៏នៅតែជាអ្នករងគ្រោះអត់មានដូរផ្លាស់ទេម្ល៉េះហើយយើងត្រូវរៀបចំដល់អញ្ចឹងយើងទៅពពលគ្នាទៅតាក់ទងពួកលាវក៏មានរឿងរ៉ាវដូចគ្នាទំនាស់នៅក្នុងផ្ទៃក្នុងនៅវត្តហ្នឹងដោយសារមានអ្នកពីខាងនោះមកចាក់រុកអីហូហែរហូតដល់ឡើងតឡាការអស់លុយអស់កាក់អីច្រើនអីអញ្ចឹងទៅយើងមើលឃើញថារឿងហ្នឹងវាអត់តូចទេហើយក៏យើងរៀបចំថា ឥឡូវហ្នឹងយើងត្រូវធ្វើម៉េចដើម្បីរួបរวมគ្នាបញ្ចេញមតិទៅដើម្បីទៅតាក់ទងផ្នែកសភាតំណាងរាស្ត្ររបស់យើងក្នុងមណ្ឌលដែលយើងរស់នៅហ្នឹងឲ្យគេនាំយករឿងរបស់យើងព្រោះយើងគ្រាន់តែទៅស្រែកតវ៉ាតាមរែងបដកម្មមកពេលមកពេលហ្នឹងវាអត់មានន័យអីទេមិនថាគ្មានទេណាប៉ុន្តែវាមិនមានរែងភាពចិត្តអត់មានទម្ងន់បើអត់មានទម្ងន់ទេដូច្នេះតែបើយើងឲ្យតំណាងរាស្ត្ររបស់យើងនេះ យើងទៅប្រាប់គាត់ថាឥឡូវរឿងនេះវាចេះមួយចេះពីអីចឹងឲ្យគាត់យកទៅពិភាក្សានៅសភាថាណែក្រុមអឺអ្នកនៅក្នុងនេះបោះពួកយើងហ្នឹងឥឡូវគាត់អត់សុខចិត្តទេណាគាត់រួមគ្នា4 5ក្រុមមកហើយគាត់រឿងគាត់ដូចគ្នាអញ្ចឹងបញ្ហាដូចគ្នាព្រោះថានៅខាងនេះគេប្រើសិទ្ធិគេនឹងមកជ្រែកជ្រៀតជ្រែកអីហោះហើយនឹងបំណងហ្នឹងគឺយើងចង់អញ្ចឹងហើយដើម្បីធ្វើអញ្ចឹង គឺថាយើងត្រូវឲ្យមានយល់គ្នាទៅវិញទៅមកយើងមានសេចក្តីព្រមព្រៀងគ្នាចឹងហើយបានយើងបង្កើតក្នុងការប្រជុំ4 5ដងហើយទៅក៏យើងរើសយក ថ្ងៃមួយគឺថ្ងៃទី5ខែកុម្ភៈខាងមុខនេះដើម្បីរៀបជាពិធី អញ្ជើញដល់តំណាងរាជអស់នឹងឬក៏អ្នកមុខអ្នកការខាងផ្នែកអូស្ត្រាលីអីហ្នឹងដើម្បីយើងរៀនធ្វើការតាក់ទងផ្ទាល់ជាមួយអ្នកតំណាងរាជរបស់យើងដើម្បីបញ្ចេញនូវសេចក្តីអឺ ដូចថាគិតគូរព្រួយបារម្ភរបស់យើងតើតើយើងមានរឿងអីយើងមិនមែនគ្រាន់តែល្អូលទាំទេគឺថាយើងយកទៅដោះស្រាយទៅតាមផ្លូវនៃរបៀបរៀបចំ នៅតាមបែបផែនប្រទេសគេណាហើយយើងបានអឺយល់ព្រមគ្នារួបរวมគ្នានឹងពេលហ្នឹងមានខាងលាវគាត់ទទួលជាអ្នកទទួលភ្ញៀវដោយធ្វើនៅនៃហលវត្តលាវនោះ ប៉ុន្តែវត្តលាវហ្នឹងគេចែកជាពីរដែរណាមិនមែននេះទេមកជាហៀងខាងវត្តហ្នឹងគេទីថាគេអត់ត្រូវទេព្រោះគេខ្លាចគេអត់ហ៊ាននិយាយអីទេខ្លាចទៅស្រុកលាវអត់បានហើយពួកអ្នកអាមកជាហៀងខាងហូលនេះអញ្ចឹងហើយវាមាន បញ្ហាអញ្ចឹងហើយបានថាដល់និយាយទៅវាថាបើអញ្ចឹងយើងអត់មានរហូតដល់ចែកគ្នាអីវត្តអីចឹងទេប៉ុន្តែយើងមានវត្ត3 4អញ្ចឹងបានថាយើងមិនហ៊ានហៅទៅខាងវត្តណាឬក៏វត្តណាដើម្បីពួកមនុស្សខ្លះ គេអត់យល់ច្បាស់ហើយនិយាយទៅស្ដាប់គ្នាអត់បានព្រោះគាត់យល់ថាទេមិនបានទេខ្ញុំអត់ចង់ធ្វើនយោបាយគេទៅជាយល់ថារឿងនោះជារឿងធ្វើនយោបាយអញ្ចឹងមិនថាយើងមានហេតុផលច្បាស់លាស់របស់យើងហើយយើងមានជាกระដាស់ស្នាមក្នុងការបញ្ជាក់មកហើយយើងបាននិយាយគ្នាថាយើងចូលរួមគ្នានៅក្នុងហើយដូចប្រទេសភូមាសប្ងៃហ្នឹងកំពុងតែជួបរឿងរ៉ាវធំនៅក្នុងផ្នែកសិទ្ធិ មនុស្សហ្នឹងគឺថាវាវាធំពេកណាស់ទៅទៅហើយរហូតដល់ស្លាប់ មនុស្សច្រើនពេកអីចឹងយើងរកមធ្យោបាយក្នុងការទៀមទាសិទ្ធិរបស់យើងដើម្បីកុំឲ្យគេមកជិះជាន់អីចឹងទៅណាហើយម្ល៉េះហើយយើងរួបរមគ្នានឹងគឺថាយើងចូលជាការព្រមព្រៀងណាគេអនុសាសនៈកិច្ចកិច្ចនេះថាជា អនុសាវរីយ៍ទេមិនមែនយើងហ្នឹងហើយយើងយល់ព្រមថាយើងធ្វើការរួមគ្នាដើម្បីក្នុង ការយកសម្លេងយើងឲ្យខ្លាំងទៅ ពិភាក្សាពិគ្រោះជាមួយតំណាងរាស្ត្ររបស់យើង ដែលប្រចាំរដ្ឋផងឬក៏ប្រចាំសហព័ន្ធតែម្ដងដើម្បីយកទៅពិភាក្សានៅ រដ្ឋសភារបស់អូស្ត្រាលីពួកយើងជាជនជាតិអូស្ត្រាលីយើងប្រើសិទ្ធិរបស់យើង ជាជនជាតិអូស្ត្រាលីហ្នឹងយើងអត់មានធ្វើអីខុសច្បាប់ទេហើយយើងក៏អត់មានទៅប្រឆាំងតវ៉ាជាមួយអ្នកណាក្រុមណាអីអត់ទេគឺយើងរួមគ្នាទាំងអស់អ្នកណាមកចូលជួបជុំគ្នាយើងរួមទាំងអស់ពួកយើងអញ្ជើញយើងផ្ញើសេចក្តីអញ្ជើញរបស់យើងសម្រាប់ថ្ងៃទី5ខែ2ហ្នឹងទៅគ្រប់ អង្គការនានានៅក្នុងសង្គមខ្មែរយើង ក្តី ពួកខាងលាវនោះក៏គេអញ្ជើញតំណាងរាសលាវហើយខ្មែរយើងក៏យើងអញ្ជើញតអ្នកតំណាងរាសនៅមែលប៊នអីមកទៀតដូចថាអ្នកដែលមានគំនិតដូចគ្នានោះណាយកមករៀបចំក្នុងដំណើរហ្នឹងគឺថាយើងចាប់ផ្ដើមទៅហើយអាថ្ងៃទី5ខែ2ហ្នឹង គឺថាជា ថ្ងៃដំបូងបងអស់ហើយក្នុងការគេហៅ launch ណាអឺសម្ពោធណានៅកិច្ចការគិតគូរពីរឿងផ្នែក ការព្រមព្រៀងនឹងគឺថាយើងរៀបចំអញ្ចឹងយើងជើញភៀវហោហាយអញ្ចឹងនឹងធ្វើប៉ុន្តែគ្រាន់ថាយើងមានការកង្វល់បន្តិចដែរដោយសារជំងឺ Covid ហ្នឹងណាបើសិនជាយើងធ្វើបានអានឹងជាជោគជ័យដែលយើងសប្បាយចិត្តតែបើយើងធ្វើមិនបានក៏យើងនៅតែបន្តធ្វើទៅតាមអ្វីដែលយើងអាចធ្វើបានអញ្ចឹងទៅពីព្រោះអីអាចយើងមិនគេមិនឲ្យយើងធ្វើនៅពេលដែលមានជំងឺនឹងវាឆ្លងខ្លាំងអីចឹងណាប៉ុន្តែយើងសង្ឃឹមថាយើងអាចធ្វើ បើសិនជាมันមានការឡាក់រួលដោយសារជំងឺខាត់ខាំងនឹងទេថ្ងៃទី5ខែ2ហ្នឹងយើងផ្ញើសម្បត្តិអញ្ជើញហ្នឹងអាចមានមនុស្សរហូតដល់ទៅ150នាក់នឹងក្នុង ផែនការដែលយើងអញ្ជើញភ្ញៀវដើម្បីមករៀបចំដោះហើយយើងនឹងធ្វើបន្តទៅទៀតហើយបើសិនជាមាន អ្នកណាឆ្ងល់អីមិនយល់អីគឺថាឲ្យសួរចោះអឺខ្ញុំបញ្យលបាន គ្រប់មិនបានដូចថាកំឲ្យបំភ្លៃថាធ្វើនឹងធ្វើនយោបាយអីអត់ ខ្ញុំអត់ប្រកែកទេពីព្រោះអីអារឿងនយោបាយមិនមែនជារឿងយើងគួរឲ្យខ្លាចមិនមែនជាទោសអក្រិតអីទាំងអស់ហើយកុំឲ្យយើងកំ plei ថាអូនាំគ្នាទៅធ្វើនយោបាយអីកុំនិយាយផ្ដាច់ផ្ដាស់ពីព្រោះអីរឿងនេះ គឺរឿងសំខាន់នៅក្នុងការព្រួយបារម្ភ ពីសិទ្ធិរបស់យើង អ្វីដែលយើងធ្វើយើងប្រើ ទៅតាមលំនាំ នៅសិទ្ធិដែលយើងអាចធ្វើបាន ហើយដែលតាមច្បាប់រដ្ឋគេអនុគ្រោះឲ្យយើងធ្វើបាននឹងការការពាររបស់គេដូច្នេះយើងប្រើសិទ្ធិយើងប៉ុណ្ណឹងទេ យើងអត់មានទៅធ្វើនយោបាយប្រឆាំងអ្នកណាឯអត់ទេបាទអញ្ចឹងកិច្ចព្រមព្រៀងហ្នឹងបានប្រព្រឹត្តទៅបានជោគជ័យល្អពីថ្ងៃអាទិត្យកន្លងទៅដៃគុណបានបានដូចថាយើងសញ្ញេយល់ព្រមដោយសញ្ញេហ្នឹងចេះសញ្ញេថាយើងយល់ព្រមធ្វើការជាមួយគ្នាហើយ អឺបន្តិចទៅទៀតទៅបើសិនជាដូចថាដេគុណថាឥឡូវមកធ្វើនៅវត្តអាត្មាម្ដងទៅក៏យើងនាំគ្នាទៅធ្វើនៅវត្តដេគុណទៅបន្តិចទៅទៀតឧបមាថានៅពេលដែលយើងយល់កាន់តែជ្រៅជ្រះទៅទៀតទៅខាងវត្តណាផ្សេងទៀតអញ្ជើញទៅក៏យើងទៅអត់មានប្រកែកបណ្ណាំងណាព្រោះយើងជាខ្មែរយើងនិយាយភាសាតែមួយយើងដឹងរឿងយើងរឿងយើងអត់មានការផ្លាស់ប្ដូរទេរឿងផ្នែកដែលកើតកន្លងមកហើយយើងអត់ប្រកែកបានទេអូខេ ហ្នឹងហើយអញ្ចឹងបញ្ជាក់ឡើងវិញគឺយើងនឹងជួបជុំគ្នានៅថ្ងៃ ទី5ខែ2ប៉ុន្តែនៅព័ត៌មានមិនតាន់ច្បាស់ការនៅឡើយហ៎អត់ទេរឿងផ្ញើសេចក្តីអញ្ជើញនឹងយើងផ្ញើទៅសភាតំណាងរាស្ត្រដែលយើងចង់អញ្ជើញមកក្នុងពិធីដែលយើងធ្វើការសម្ពោធនៅ ក្នុងការព្រមព្រៀងរបស់យើងរវាងគណៈកម្មរវាងដែលយើងនិយាយសហគមន៍ប្រមាណដែលយើងនិយាយហ្នឹងគឺថាក្រមខ្មែរយើង មានពួកភូមិគ្រាន់ថាគ្នាមកថ្មីដែល ដឹងឮថាយើងធ្វើហើយក៏សុំចូលមកជួបតាក់ទងពីព្រោះភូមិបានតែធ្វើបាតកម្មប្រឆាំងនៅមុខស្ថានទូតខ្មែរកន្លងទៅហ្នឹងដល់គុនឆ្នាំអាទិត្យមុនហ្នឹងណាមិនចឹងព្រោះតវ៉ាពីរឿងក្នុងការផ្នែករឿងសក់គេហ្នឹង ហើយពួកហ្នឹងក៏លឺសូរអញ្ចឹងក៏គេថាហេគេចង់ដឹងពីសិទ្ធិគេយ៉ាងម៉េចអីចឹងដែរក៏គេមកសុំចូលរួមហ្នឹងក្នុងនាមជាអ្នកគេហៅថា observer ជាអ្នកសង្កេតការសង្កេតការបាទសង្កេតការសិន ហើយនឹងចូលរួមបន្តទៅទៀតពីព្រោះអានឹងយើងបើកចំហអញ្ចឹងឯងប៉ុន្តែគាត់ថាមកកលៈនេះយើងមានខ្មែរមានលាវមានកម្ពុជាក្រោមហើយអ្នកខ្លះយល់អត់យល់ថាអីចុះកម្ពុជាពីព្រោះកម្ពុជាក្រោមកំពុងតែទៀមទានៅសិទ្ធិសេរីភាពដើម្បីផ្ដាច់ខ្លួនពីការគ្រប់គ្រងរបស់វៀតណាមដូច្នេះអ្នកណាមិនយល់សូមឲ្យពិនិត្យមើលនៅ ប្រវត្តិសាស្ត្រនឹងឲ្យច្បាស់លាស់ទៅតើរឿងហេតុយ៉ាងម៉េចខ្ញុំមិនបាច់មកនិយាយ បែកវិញ្ញាអីទេហើយបើសិនជាថាឆ្ងល់អានឹងយើងពិភាក្សាគ្នាដោយសន្តិវិធីយើងនិយាយគ្នាហើយកុំចោតប្រកាន់កុំឲ្យដូចថានាំនៅ កណាពីពួកអីយើងយើង ជាជាតិសាសដូចគ្នា យើងនិយាយភាសាតែមួយយើងត្រូវយោគយល់គ្នា ហើយបំណងរបស់យើងគឺថាយើងបំរើមនុស្សដូចគ្នាដូច្នេះបំណងខ្ញុំកណាចង់ពង្រួមពង្រួមនឹងក្នុងន័យគឺថាម្យ៉ាងគឺខ្លួនយើងផងខ្ញុំគាត់ធ្វើក្នុងសិទ្ធិខ្លួនឯងព្រោះខ្ញុំកណាអត់សុបាយចិត្តនៅពេលណាគេបំពេញលើសិទ្ធិសេរីភាពខ្ញុំកណាហើយកណាមកហើយមកនៅស្រុកនេះហើយឲ្យមកតាមយាយីក្នុងកណាមកអត់ព្រមទេហើយយើងសិទ្ធិហ្នឹង បាទអាត្មាសូមបញ្ជាក់ឡើងវិញពាក្យត្រង់ថាខ្មែរក្រមហ្នឹងមិនមែនបានន័យថាយើងប្រកាន់ខ្មែរលើខ្មែរក្រមពីព្រោះយើងដាច់បន្លែកតាមនោះហើយពីព្រោះណាព្រោះយើងមិនមែននៅក្រមការគ្រប់គ្រងរបស់រដ្ឋាភិបាលមិនមែននៅគ្រប់គ្រងរបស់ខ្មែរពីព្រោះហើយយើងត្រូវបង្កើតពាក្យមួយហ្នឹងឲ្យបានតអបានរលូនហើយសូមមេត្តាទទួលពាក្យហ្នឹងផងពាក្យថាខ្មែរក្រមមួយម៉ាត់ហ្នឹងមិនមែនមានន័យថាយើងប្រកាន់រើសអើងគ្នាទៅវិញទៅមកទេក្រមនេះក្រមនោះទេពីព្រោះយើងមកនៅក្រមអាណានិគមរបស់យួនវាគេក៏ គៀបសង្កត់របស់យើងហើយបើយើងមកយកពាក្យយើងទៅនិយាយតើយើងនិយាយយកយកខ្មែរទៅនិយាយនៅខាងកម្ពុជានិយាយខុសច្បាប់គេខុសច្បាប់គេតើឯងលោកដៃផ្ទៃក្នុងអីពីប្រទេសមួយបាត់តំណែងតំណងស្នេហាអីអីរវាងប្រទេសទាំងពីរអីហ្នឹងអានោះសិសមកមាត់គេបល័យបល័យប៉ុន្តែនិយាយអស់ហ្នឹងនិយាយវាអត់មានក្បួនទេ និយាយទៅតាមភាពធ្វើម៉េចនិយាយ ប្រទៀងផលិតប្រឡប់ចឹងទៅប៉ុន្តែការពិតវានៅតែជាការពិតអត់មានអ្នកណាដូរបានទេ ហើយ ខ្មែរភ្លេចគិតថា ប្រជាជននៅ កម្ពុជាក្រោមមានជាង20លានណាដៃគុណមិនមែនតិចតួចទេណាច្រើន ជាងនៅស្រុកខ្មែរសក់ថ្ងៃផងបាទ អានោះការ population ណាចំនួនប្រជាជននៅនៅនៅកម្ពុជាក្រោមអ្នកខ្លះអត់ទាំងដឹងថាកម្ពុជាក្រោមនឹងស្អីថាកម្ពុជាក្រោមនឹងដីខ្មែរណាគេកាត់ដោយអយុត្តិធម៌ដោយសារអាណានិគមបារាំងនឹងឲ្យទៅប្រទេសយួនកាន់កាប់ហើយអារឿងហ្នឹងជាគ្មាននៅក្នុងប្រវត្តិសាស្ត្រអត់មានអាណាយកមកប្រឡប់បលាយដើម្បីបង្កើតឲ្យមានរឿងរ៉ាវអីអត់ទេហើយឥឡូវហ្នឹងអ្នកដែលនៅរស់នៅក្រោមការគ្រប់ ក្រងសង្កត់សង្កិនហ្នឹងគេត្រូវការសេរីភាពគេសម័យនេះជាសម័យមួយដែលមនុស្សត្រូវការសេរីភាព គេអត់ឲ្យអ្នកណាមក បង្ក្រាបគេធ្វើបាបគេតាមអំពើចិត្តអញ្ចឹងទេខ្លួនយើងចង់មានសេរីភាពយើងចង់មានអំណាចទៅដើរត្រួតគេស្រាច់ចិត្តអញ្ចឹងមិនបានទេគេមិនព្រមទេគេលែងឲ្យយើងត្រួតហើយហើយតែ គេបានលោកធ្វើតាំងពីខ្ញុំកណាចាំថាតាំងពីអាយុ ខ្ទង់7 8ឆ្នាំកណាចេះមើលព័ត៌មានអីលោកសង្ដុតខ្លួនណាដែលកូនឆ្នាំ60ផ្លាយណាឯងថាដើម្បីទៀមទារឿងនឹងមានច្រើនណាមិនមែនទៅមកលើទេហើយសមាគមកម្ពុជាក្រោមនឹងគឺថាចូលរួមនៅក្នុងពិភពលោកដែលគាត់ទៅនៅគ្រប់ស្រុកនឹងដូចតែយើងអញ្ចឹងអ្នកភៀសខ្លួនទៅអញ្ចឹងទៅ ហើយគេទៅ កណាធ្លាប់ជួបនៅអង្គការសហជីវជាតិនៅរណៅនឹងគឺធ្វើធ្វើរាល់ឆ្នាំគេទទួលស្គាល់ជាអង្គការជាអង្គការរដ្ឋាភិបាលក្រៅស្រុកមួយដែលថាជា NGO គេរៀបរៀបជា non government កណាហើយគេរៀបជាសហព័ន្ធមួយធំដុំអញ្ចឹងទៅម្ល៉េះហើយយើង ក្នុងប្រទេសអូស្ត្រាលីនេះក៏យើងមានវត្តកម្ពុជាក្រោមនឹងហើយប៉ុន្តែគាត់ថា វាមាន គេឆ្លៀត យកឱកាសដើម្បីប្រឡប់បន្លាយរឿងដូច្នេះដេគុណហ្នឹងឯងមាននីតិជាអ្នកបញ្យលឲ្យច្បាស់ទៅដើម្បីកុំឲ្យ ពួកយើងក៏មិនខឹងដែរនៅពេលអ្នកដែលគ្នាអត់យល់គ្នាយល់ទៅតាមអាការនិយាយប្រឡប់ហ្នឹងតែបើសិនបើយើងអត់កាន់ទេយើងបញ្យលបាទយើងភាយើងបញ្យល់គាត់ទៅគាត់នឹងយល់ហើយគាត់នឹងធូរចិត្តហើយហើយពាក្យមួយហ្នឹងមិនមិនធ្ងន់ធ្ងរគ្រាន់តែប្រើមួយម៉ាត់ហ្នឹងទេគាត់ថាខ្មែរក្រមហ្នឹងកម្ពុជាក្រមហ្នឹងក៏ខ្មែរដែរគាត់ថា នៅពេលដែលគេកាត់ទៅវាអត់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលខ្មែរវានៅក្រោមការត្រួតត្រារបស់ប្រទេសយួនហើយហើយគេបខំមិនបានចឹងគេបខំឲ្យនិយាយភាសាយួនឲ្យរៀនភាសាយួនសំបីតែឈ្មោះក៏ដាក់ឈ្មោះយួនដែរមិនចឹងដូចគាត់រឿងអញ្ចឹងចឹងហើយដល់គេចង់បានសេរីភាពថាឥឡូវអេឥឡូវអត់ចង់នៅក្រោមយួនហើយក៏អត់ចូលមកក្នុងរដ្ឋាភិបាលខ្មែរដែរព្រោះរដ្ឋាភិបាលខ្មែរអត់ ដូចថាលំអៀងអញ្ចឹងណាมันបានទទួលយកចិត្តទុកដាក់ពីសេចក្តី សុខុមាលភាពរបស់ពួកគាត់ផងម្ល៉េះហើយគាត់ត្រូវការផ្ដាច់ខ្លួន ឬក៏គាត់ទៀមទាយ៉ាងម៉េចអានឹងទៅតាមសំណើរបស់គេអញ្ចឹងទៅ ហើយកុំប្រើពាក្យនយោបាយប្រឡាចខ្ញុំសូមបញ្ជាក់កន្លែងនឹងមួយរឿងពាក្យនយោបាយកុំចិត្តតែយកមកនិយាយតាមអំពើចិត្តដើម្បីឲ្យគេខ្លាចណាខុសហើយនយោបាយមិនមែនជាអក្រិតកម្មទេណាស្រុកនេះណាអ្នកធ្វើនយោបាយអត់ដែលមានគេចាប់ដាក់គុកទេ ដូច្នេះកុំឲ្យភ័យឲ្យសោះកាលណាគេឃើញអើកុំទៅអានឹងរឿងនយោបាយឯងកុំទៅក្បែរណាគេញឹកកណ្ដាលរឿងតិចគេថាអញ្ចឹងគេប្រឡាចអញ្ចឹងអូអញ្ចឹងខ្លាចអត់ជុអានឹងមិនមែនជា អក្រិតកម្មទេណាត្រឹមត្រូវហើយហើយកុំគ្រាន់តែលឺរឿងនយោបាយនឹងខ្លាចអត់ហ៊ានហើយបើយើងអត់ទៀមទាសេរីភាពយើងសិទ្ធិរបស់យើងឲ្យអ្នកណាទៀមទាឲ្យយើង ហើយគេជិះជន់យើងស្រាញ់ចិត្តមកនិយាយមកថាពៀលីអញ្ចឹងខ្ញុំកណាអត់ទទួលយកបានទេអត់ព្រមទទួលចឹងហ្មងដូចជាស្រីបានរៀបរាប់មិញហ្នឹងពាក្យថានយោបាយមិនមែនជាអ ுக ្រិតកម្មទេ មិនមែនជាអំពើយងខ្នងទេ អ្នកដែលរំលោភសិទ្ធិមនុស្សទេដែលជាអំពើក្រតកម្មហ៎កណាខឹងខឹងផងថាផ្លាត់ឡើងគឺបល័យអឺរឿងហ្នឹងរឿងនយោបាយ តើអ្នកដែលនិយាយហាមាត់មួយម៉ាត់រឿងពាក្យនយោបាយនឹងបានន័យថាម៉េចសម្រាប់គាត់ស្អីទៅនយោបាយបើកុំទៅធ្វើនយោបាយនោះមិនដឹងងាប់ងាប់ប្រមាណកោតប្រមាណនេះទៀតដើម្បីគេរៀបចំធ្វើម៉េចឲ្យមានជាសន្តិវិធីក្នុងការនិយាយចរចាគ្នាអាហ្នឹងហើយជានយោបាយយើងធ្វើការនៅក្នុងផ្ទះគ្រប់គ្រងនឹងដើម្បីជួយសម្រួលប្តីកូនចៅអីអាហ្នឹងជានយោបាយ ភាសានយោបាយហ្នឹងមិនមែនបានន័យថាតតទៅប្រឆាំងរដ្ឋាភិបាលបានគេហៅថាធ្វើនយោបាយឬរដ្ឋាភិបាលនឹងមកធ្វើបាបរាជបានហៅថានយោបាយឬក៏ការងារប្រទេសបានគេហៅថានយោបាយមិនមែនទេ នយោបាយគឺជាវិធីមួយក្នុងការដោះស្រាយដើម្បីប្រើដោយសន្តិវិធីអានឹងជាអត្តន័យដែលយើងនិយាយឲ្យស្របឲ្យត្រឹមត្រូវមិនមែននិយាយឡើងដើម្បីបន្លាចកុំឲ្យមនុស្សធ្វើពួកស្រុកខ្មែរកាលណាធ្វើនយោបាយគេចាប់ដាក់គុក ឥឡូវនេះយើងឃើញភ្នែកហើយតាហើយអ្នកដែលគ្មានមនោសញ្ចេតនាពីព្រោះគេអត់ប៉ះពាល់គ្រួសារសាច់ឈាមគេមិនជឿបើប៉ះបងប្អូនគាត់មកគាត់ឈឺលើដូចក្តិចអញ្ចឹងណាក្តិចសាច់យើងតែអត់ប៉ះអត់អាសាច់យើងអត់ហូរឈាមយើងយើងអត់ដឹងឈឺទេកណាអត់មានតាក់ទងអីមានសាច់ញាតិអីទេប៉ុនកណាជូចត់ណាជូចត់តាមការបកវេទនាតាមពិតពាក្យនយោបាយនេះបើធ្វើឲ្យមានប្រតិកម្មឬក៏ប៉ះពាល់ដល់ការងាររបស់គាត់ ម្លោះហើយគាត់យកអាពាក្យនយោបាយយកមកលាបពណ៌ដើម្បីកុំអោយយើងធ្វើដឹងដើម្បីប៉ះពាល់ដល់គាត់ធ្វើយ៉ាងណាលាបពណ៌ឲ្យពាក្យថានយោបាយឲ្យទៅជាអាក្រក់ទៅវិញគាត់ថាធ្វើអំពើអាក្រក់ទៅជាល្អវិញឯងអ្នកដែលចេះតែស្ដាប់គេហើយជឿគេនឹងត្រូវមានការពិចារណាឡើងវិញហើយយើងកុំឲ្យអាងថាអេណែប្រយ័ត្នកុំហ៊ានធ្វើប្រយ័ត្នគេនេះនឹងគេអត់ឲ្យទៅស្រុកវិញស្រុកនឹងបោះអ្នកណា អ្នកណាចែកមកដាច់ថ្លៃម៉ែគាត់សញ្ញេពីអង្កាលមកចែកគេអីតែឯងម្នាក់គ្រួសារគាត់នោះអត់ទេពួកគាត់លើសុបាយពីព្រោះគាត់ធ្វើបានតាមពើចិត្តគាត់មានសិទ្ធិចាប់គេបានញាត់គុកឲ្យគេធ្វើបាបប៉ុន្តែអ្នកដែលគេតវ៉ាឃើញគេគេចេញបានមកខ្លះខ្លះដោយសារអី មិនមានសម្ពាធការគោរពអស់ព្រោះយើងយល់ព្រមចូល ក្នុងអង្គការអន្តរជាតិស្អីហោហាយហ្នឹងថាយើងគោរពទៅតាមមេត្រាគោរពសិទ្ធិមនុស្សអីហោហាយមិនចឹងទេគុណណាដល់យើងពំពេញនៅសេចក្តីសន្យារបស់យើងនេះអាហ្នឹងទៅជាមិនវិញ ហើយគេតវ៉ាទៅថាគេធ្វើនយោបាយបានន័យថាម៉េចអានឹងយើងកលិចកលុចយើងភ័របានតាមពលចិត្តហើយថាឥឡូវអាអ្នកនងចាស់គេថាហើយចុះអាយើងហៀសធម្មតានេះ កុំតែឃើញអីបន្តិចតែមិនត្រូវពួកគេលួងកុំឲ្យមកក្បែរដើម្បីជួយគ្រប់គ្រងជួយរែងឧបត្ថម្ភឬក៏គ្រប់គ្រងអីហ្នឹងហេកុំទៅក្បែរពួកហ្នឹងគេធ្វើនយោបាយខ្ញុំប៉ុណ្ណាអត់ភ័យទេព្រោះកណ្ដាអត់មានសំបាយអ្នកណាមកចិញ្ចឹមជីវិតខ្លួនមកលុយបង់ថ្លៃផ្ទះអីអត់ទេយើងធ្វើដើម្បីជាសិទ្ធិរបស់យើងសម្រាប់ប្រយោជន៍កូនចៅយើងទៅថ្ងៃមុខកុំអោយណែស្រុកខ្មែរហ្នឹងអត់បន្តិចទៅទៀតទៅវាអត់មានសម្លេងអីសោះ ចង់គេទាញទៅឆ្វេងឆ្វេងចង់គេទាញទៅស្ដាំចង់ធ្វើម៉េចអានឹងយើងចេះធ្វើតាមនឹងទៅបានប៉ុណ្ណាយកប៉ុណ្ណឹងទៅបើយើងអស់សង្ឃឹមដល់អូយកុំបាច់ទៅប្រឹងនោះវាអត់ប្រយោជន៍ទេវាចប់រឿងចប់នោះមិនចប់ប្រហែល100ឆ្នាំហើយដែរកូនយើងគិតមើលប៉ុន្តែយើងនៅតែអ្នកណានៅធ្វើចេះតែធ្វើអញ្ចឹងទៅដោយគណៈបពប្រឆាំងដោយលោកសំរងស្អីគាត់ប្រឹងធ្វើអ្នកខ្លះថាអញ្ចឹងខ្ញុំគាត់អត់មានចូលខាងណាទេគណៈគាត់តែមើលឃើញថា អ្នកណាដែលគេធ្វើអីល្អយើងគ្រប់គ្រងគេទៅបើយើងមិនបានជួយពាក្យខ្មែរមួយម៉ាត់ណាត្រឹមត្រូវណាណាបើថាយើងមិនបានជួយចោកចៅទេកុំយកជើងរាទឹកអូខេហើយដូច្នេះកុំយកពាក្យនយោបាយនឹងមកបន្លាចគ្នាមកលៀបពណ៌គេអបកម្មទេអូខេ អរគុណច្រើនថ្ងៃនេះយើងបានចូលទៅក្នុងកិច្ចវិភាសារបស់យើងហ្នឹងអានេះបែររៀងធ្ងន់បន្តិចដែរគុណណាគុណប្រយ័ត្នមិនអត់អីទេកុំកុំគិតថាខ្លួនឯងមុនពីព្រោះកណានិយាយហើយអារឿងផ្នែកហ្នឹងគឺយើងដឹងហើយថាអារឿងហ្នឹងគេផ្សព្វផ្សាយគេយកនិយាយប៉ុន្តែឥឡូវហ្នឹងវាបានស្រួលថាគេអត់ថែមថយកាត់ថែមអីអត់ទេព្រោះយើងមានសំណៅដើមរបស់យើងដូចគេយកទៅបន្ថែមអីយ៉ាងម៉េចមកយកទោសយកអីយើងមានតុលាការអីត្រឹមត្រូវតើមានអីព្រួយបារម្ភអត់ទេ អូខេអរគុណច្រើនប៉ុណ្ណឹងចាស់គុណកណាថ្វាយអង្គមក៏ល្មមដែរសូមអរគុណច្រើនអ្នកស្រីអឹងភីនីជាភ្នាក់ងារសន្តិសុខសង្គមនោះបានមកបកស្រាយ ក្នុងពិភាក្សាទេតែគុណគុំថាអញ្ចឹងមិនសន្តិសុខសង្គមទេអេមិនសន្តិសុខសង្គមទេភ្នាក់ងារភ្នាក់ងារកន្លែងអីអឺ តំណាក់តំណងអតំណាក់តំណងវប្បធម៌អូបើយើងទៅវប្បធម៌ច្រឡំមែនអ្នកត្រួតពិនិត្យសុខសន្តិសុខទេប៉ុន្តែកណាសូមបញ្ជាក់ថាកណាធ្វើនេះ ក្នុងនាមផ្ទាល់ជាជាឯកជន private ខ្លួនឯងមិនមែនមកតំណាង អង្គការធ្វើការបោះក្រសួងដែលខ្ញុំកណាធ្វើការទេមិនទេគឺថាជាបុគ្គលម្នាក់ ដែលមានសិទ្ធិនិងបញ្ចេញគំនិតយោបល់ទៅរបស់ខ្លួនឯងណាអត់មានតម្លៃ personal ហ្នឹងកណាអូខេអរគុណច្រើន ប៉ុណ្ណឹងចាស់ជូនពរឲ្យអ្នកស្រីបានសុខភាពល្អនិងជូនពរដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនានេះមិនមាន សំណួរអីក៏ថ្ងៃក្រោយឲ្យចង់មានសំណួរចង់សួរអីសូមមេត្តាសួរមកចូលក្នុងក្នុងខ្ទង់ខមមិនណាបើកបើកចំហមកឆ្លើយបានប៉ុណ្ណាគឺថាខំនិយាយបញ្យល់តាមនឹងអូខេអរគុណច្រើនជូនពរសុខភាពល្អពុទ្ធពរទាំងឡាយបុណ្យប្រការ អាយុវណ្ណៈសុខៈពលៈប្រាថ្នាអ្វីសូមបានសម្រេចទៅសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលា see you Monday នេះរៀងរាល់ថ្ងៃអង្គារអាចារ្យជួបគ្នាបន្ត